កាលគាត់និយាយដោយស្មោះត្រង់ដោយពេលដែលគាត់បដិបត្តិចឹងទៅអាច មានសេចក្តីសុខស្ងប់នៅ ក្នុងចិត្តវាអស់កវល់កវាយខ្វល់ខ្វាយអីចឹងណាណាដល់ចឹងទៅក៏សម្គាល់ថានឹងហើយគឺជាការសម្រេចធម៌អង្គុយទៅអាចវាឆ្លៀសនៅ ក្នុងវិស័យនោះគឺថាឆ្លៀសនៅក្នុងការអង្គុយការធ្វើហ្នឹង ដោយមិនចុកមិនរុយមិនសុពន្ធអីហ្នឹងវាវាថ្នឹកដល់ថ្នឹកមែនទេនឹងអង្គុយទៅស្ងប់អង្គុយទៅស្ងប់ទៅអាច អាចកត់សម្គាល់កន្លែងហ្នឹងថាជាការសម្រេចធัวនេះអត់មានរឿងកុហករឿងអីដោយការដោយសារសម្គាល់ឃើញអញ្ចឹងសម័យព្រះក៏មានភិក្ខុសម្គាល់ខុសអញ្ចឹងដែរមានតែម្នាក់ទៀតដល់500អង្គលោក នាំគ្នាទៅបដិបត្តិធัวក្នុងព្រៃនឹង500អង្គបង ដល់ពេលសម្រើនសមាធិទៅដាក់ទៅស្ងប់ដាក់ទៅស្ងប់ដាក់ទៅស្ងប់ទៅលោកសួរគ្នាលោកសួរថាតើអវសោឯងនៅចេះខឹងទេទេអត់ចេះខឹងទេឥឡូវមើលមើលនៅលោបលុនចង់បានអីទេអត់មានលោបលុនចង់បានអីស្រួលអូអញ្ចឹងយើងសម្រេចធัวអស់ហើយអញ្ចឹងយល់អញ្ចឹងពីព្រោះវាសុកមែនដោយសារអីវាអត់មានអីទៅ ប៉ះពាល់មានអីទៅបៀតបៀនអញ្ចឹងហ្នឹងអត់មានបច្ច័យឲ្យកើតកិលេសហ្នឹងហើយក៏ក៏ចិត្តតែសួរចិត្តខ្លួនឯងទៅវានៅមានខឹងមានស្អប់មានស្រឡាញ់មានអីអត់តែយើងអត់ខ្ញុំមានអីនៅព្រៃស្ងាត់ស្ងាត់ហ៎ណែនៅស្ងៀមស្ងៀមអញ្ចឹងហើយមិនមែនតែមួយអង្គយើងមើលដល់500អង្គអញ្ចឹងក៏ថាអឺចឹងកិច្ចដែលយើងធ្វើក្នុងសាសនានេះចប់ហើយយើងនឹងទៅថ្វាយបង្គំប្រាប់ព្រះអង្គថាយើងចប់រឿងដែលត្រូវធ្វើហើយ គេថាសោលសកិច្ចហ្នឹងចប់ហើយណាដល់មកតាមផ្លូវព្រះអង្គទ្រង់ជ្រាបមុនព្រះអង្គដឹងថាភិក្ខុទាំងអស់នេះលោកមិនមែនមកអួតទេលោកច្រឡំធัวចេះមកពីលោកច្រឡំធัวដោយសារចិត្តហ្នឹងវាសុកវាស្ងប់វាមិនតន់ប៉ះស្រីស្អាតហ៎វាអត់តន់នឹងអត់តន់ឃើញមាសទាំងដុំនៅពីមុខហ៎ហ្នឹងហើយ អត់តាន់លឺគេជេរអត់តាន់លឺអីហ៎វានៅស្ងប់ឈឹងហ្នឹងហើយរបៀបដូចទឹកនឹងវាអត់មានត្រូវខ្យល់វាអត់មានត្រូវត្រីភ្លៀអញ្ចឹងវានឹងចេះឃើញទេនឹងស្អាតអញ្ចឹងហ្នឹងហើយវាអត់តាន់ត្រូវ ដល់តែអញ្ចឹងព្រះអង្គប្រាប់ព្រះអនន្តថាមនាលអនន្តបើអ្នកឯងឃើញវិខទាំង500នឹងមក ទៅឈរចាំនៅក្នុងខ្លោងទ្វារកុំអោយចូលមកជួបតថាគតឲ្យលោកទៅព្រៃខ្មោចទៅណាឲ្យទៅព្រៃខ្មោចហើយព្រៃខ្មោចនៅឥណ្ឌាហ្នឹងសម័យនោះក៏ដូចសម័យនេះដែរមិនតាន់អស់ទេស្លាប់ភ្លាមគេយកទៅបោះចោលហើយអត់មានធ្វើមកឈូសធ្វើអីញ៉ៃញ៉ៃច្រើនទេរាល់ថ្ងៃហ្នឹងអាត្មាកាលទៅឃើញគេរុំទៅបោះចោលអញ្ចឹងហ្នឹងហើយជួនកាលដាក់លើស៊ីក្លូយកទៅចោលជួនកាលដាក់លើតវ៉ូឡានរុំយកទៅចោលហ្នឹងឃើញមែននៅឥណ្ឌាហ្នឹងអញ្ចឹង វាលែងតែសាកសពប្រធានាធិបតីឬក៏អ្នកមានខ្លាំងឯអាហ្នឹងគេលោកគេដាក់ផ្កាដាក់អីហែអីណានេះណាបើគាត់ថាសពមុំមុំតងប់ព្រឹបដូចគាត់អស់មែនដូចធោសោតនឹងចឹងវាអត់ប្រយោជន៍របស់នឹងវាខូចនឹងណាយកទៅបោះចោលតែមកហើយដល់តែពេលនោះយកទៅបោះចោលព្រៃស្មោសានហ្នឹងវាមានសពខ្លះក៏ស្អុយ ហើយសពខ្លះសពនារីកមុំកមុំនៅថ្មី ថ្មីសាច់នៅដូចមាសនេះលោកថាអញ្ចឹងដឹងសាច់យ៉ាងម៉េចទៅដូចមាសវានៅថ្មីថ្មីដល់ពេលអញ្ចឹងដើរមើលទាំងអស់គ្នាទៅពិខុខ្លះខ្ទប់ច្រមុះហីព្រះអង្គសំណាឲ្យឯងមកហិតខ្មោចអញ្ចឹងសោះវាកើតតូមនោះណានឹងចេញមក ហ្នឹងហើយអត់អត់ហ្នឹងហើយចេញមកណាហ្នឹងហើយដល់ពេលពិខុអង្គខ្លះទៀតទៅឃើញអាកូនកំមុំគេសាច់នៅល្អទៅជប់មាត់ហីសាច់នោះល្អចេះហ่ะដល់ចឹងទៅវាការរាគៈដល់ចឹងច្អល់គ្នាណែណែណែអវសោឯងដូចមិនតន់អស់គីឡេសណែហើយមួយទៀតល្អរតំណែណែណែមិញដូចជាថ្នាំងថ្នាក់ចេញមកអូយើងអត់តន់អស់គីឡេសទេមកពីវាមិនតន់ប៉ះចំណៃទេតើ បានព្រះតមីប្រភាព្រះអង្គផ្សាយរស្មីមកសម្បែងប្រាប់អញ្ចឹងថាអឺវាមិនមែនរឿងពិខុនឹងចង់កុហកទេ តាមពិតមកពីច្រឡំនឹងច្រឡំថានឹងឯងជាការបានសម្រេចនឹងអញ្ចឹងអញ្ចឹងការដែលគាត់និយាយនេះ តាមតែអាត្មាស្ដាប់អាត្មាមិនគិតថាគាត់កុហកឯងឬក៏មិនគិតថាគាត់និយាយលើសពីអ្វីដែលគាត់ដឹងទេប៉ុន្តែអាចមកពីច្រឡំធัวអញ្ចឹងឯងហ្នឹងហ្នឹងអញ្ចឹង ហើយធាតពិតការសម្រេចធัวវាមិនមែនបានអីឯមែនទេទៅគឺអស់អីទៅវិញអស់កលកលេសដូចយើងទៅពេទ្យចឹងសូននឹងហ្នឹងហើយយើងទៅពេទ្យយើង ថាទៅពេទ្យបានអីថាមែនទេតែកាលណាសួរអ្នកទៅពេទ្យបងមិនអីជានៅ ជានឹងគឺមានតែថាអស់រោគអនៅ វាអត់មាន បានស្អីមកវិញទេមែនទេកាលណាទៅព្យាបាលហ្នឹងកាលណាបើថាការបដិបត្តិគឺការព្យាបាលកិលេស គឺការរងាប់កិលេសនឹងការលះបង់កិលេសដូចជាទានសិលភាវនាយើងរាល់ថ្ងៃវាចូលទៅលះនៅកិលេសដោយតតៀងកបហានមានន័យថាលះមកគណៈមកគណៈពេលយើងចម្រើនមេត្តាយើងស្ដាប់ធម៌យើងឲ្យទានចិត្តហ្នឹងវាកើតមេត្តាមកភ្លាមភ្លាមវាចូលទៅសម្លាប់សេចក្តីក្រោធសេចក្តីខឹងអីណាដល់សមាធិឬក៏ឈានហ្នឹងវាទៅសង្កត់ដោយរបៀបយើងដាក់ថ្មសង្កត់ស្មៅអញ្ចឹង គឺគាត់ពិតវាអត់ងាប់ទេណាហ្នឹងហើយពិតស្មៅហ្នឹងងើបមករួចទេខណៈពេលសមាធិហ្នឹងដែលសុខស្ងប់ក្នុងឈានហ្នឹងក៏ដោយដូចជាការយកថ្មយកទៅសង្កត់លើស្មៅអញ្ចឹងប៉ុន្តែមិនមែនបានន័យថាវាងាប់ទេតែវាលូតមកទៀតលែងបាន ពេលណាវាអស់អំណាចវាវាមៀលចេញវិញឃើញសប៉ិនមួយអាទិត្យក្រោយមកឃ្យូវិញដែរហ្នឹងហើយវាអាចមកវិញព្រោះវាអត់ដាច់ឫសគល់ អញ្ចឹងពាក្យថាពេញបរិបោទោទៅអស់ឫសគល់របស់វាហ្នឹងហើយស្អីដាក់ជីមិនកលែងដោះដាក់ស្អីកលែងដោះពូវាអស់ពូជហ្នឹងអាដីមួយដុំហ្នឹងគឺថាពូជរុក្ខជាតិហ្នឹងទោះបីយើងថែមជីមិនដុតកម្ដៅមិនថែមជីមិនក៏ឈប់ដោះដែរដោយមនុស្សដែលអស់កិលេសមែនទែនហ្នឹងគឺថាលោកក៏ធោបោកមិនកលែងញ័រដែរណាបោកបោកទៅសរសើរសុខអីសពក្រុមហ្នឹងឯងអស់ហើយលេងដូចដើមថ្នោតកបុតកអញ្ចឹងវាអត់មាន អីដោះតទៅទៀតទេហើយនៃមួយយ៉ាងទៀតដែលថាសម្រេចអស់ជាប់កិច្ចនៅក្នុងពុទ្ធសាសនានេះគឺត្រូវជាប់កិច្ច16ជាប់កិច្ច16ហៅថាសោលសកិច្ចគឺកិច្ចត្រាស់ដឹងនៅ អរិយសច្ចធម៌សោតា4សកតា4អនាគា4អរហន្ត4 4 4ដង16ហើយបុគ្គល ដែលបានសម្រេចចប់សោលសកិច្ចនេះ បើជាគរាវេសអាចមានជីវិតរស់នៅតែ7ថ្ងៃទេនឹងពីព្រោះគុណធម៌ជាព្រះរហន្តនឹងគឺมันអាចនៅក្នុងភាពជាក្រហោះបានលើសពី7ថ្ងៃទេនឹងហើយត្រូវបរិណិព្វាន បើសិនជាលោកសម្រេចឲ្យលោកបួសអាចត្រួតត្រងជីវិតបានតទៅទៀតនឹងហើយបើប្រសងនៅបាននឹងពីព្រោះមានសិលសិក្ខាជាទ្រឿងត្រួតត្រងនៅគុណធម៌នឹងនឹងចឹង ចឹងសរុបមកអាត្មាមិនថាគាត់និយាយខុសពីការពិតទេ គឺនិយាយទៅតាមអ្វីដែលគាត់គិតឃើញតែគាត់នឹងវាអស់កិលេសនឹងវាបានសុខពេលនឹងអញ្ចឹងប៉ិនសំខាន់គឺយើងត្រូវស្គាល់កិលេសឲ្យបានច្បាស់ដូចគ្នានឹងយើងព្យាបាលរោគអញ្ចឹងជាមិនជានឹងយើងត្រូវដឹងថាដាក់ចំណីអីក៏លែងលប់ដែរអានឹងបានជាតែបើថាវាអន់តែពេលលេបថ្នាំ ដល់ពេលអស់ជាតិឆ្នាំត្រូវចំណីរອບវិញអានឹងមិនហៅថាជាទេដូចជាចិត្តនឹងស្ងប់តែពេលធ្វើសមាធិដល់ធម្មតាគឺជេរប៉ះបន្តិចញើកមកវិញអានឹងមានន័យថាវាអត់តន់ជាទេយល់ទេនឹងចឹងនឹងនឹងនឹងបន្ថែមតិចតិចហ្នឹងហ្នឹងហ្នឹង ព្រះគុណអរគុណព្រះអង្គខ្ញុំកណាសូមបន្ថែមបន្ថយរឿងនឹងចំនួននឹងបន្តិចទៀតព្រោះវាអត់ទាន់អស់ខ្ញុំកណាបានជាខ្ញុំកណាសួរនឹងខ្ញុំកណាបានចាប់ផ្លឹកខ្ញុំកណាមិនទៅទាន់ជឿគាត់អស់ប៉ុន្តែហេតុម៉េចបានខ្ញុំកណាមិនទាន់ជឿអស់ប្រហែលជាខ្ញុំកណាមានបាបក្នុងហ្នឹងហើយដែលសួរគាត់ដើម្បីចង់ដឹងឆ្លិចហើយមិនជឿគាត់អាហ្នឹងខ្ញុំកណាទៅគាត់ថាទៅជាប្រមាថបាបធ្ងន់ណាស់ បានជាខ្ញុំកណាមិនបានជឿគាត់ដោយសារគាត់មានប្រពន្ធពីរហើយប្រពន្ធមួយនឹងនៅស្រុកខ្មែរមានកូនមានអីហើយគាត់នៅក្នុងស្រុកបារាំងគាត់ធ្វើសមាធិធ្វើអីកាន់សិល8ប៉ុន្តែនឹងប្រពន្ធគាត់នៅស្រុកខ្មែរគាត់ដូចងប់ងល់គិតតែប្រពន្ធនៅស្រុកខ្មែរប្រពន្ធដែលគាត់រស់នៅរាល់ថ្ងៃបំរើគាត់ ជាប្រពន្ធស្រីលក្ខណៈខ្មែរប្រពៃណីខ្មែរគ្រប់គ្រាន់គាត់អត់គិត មានលុយគាត់ផ្ញើទៅនោះទាំងអស់ហើយលាក់លឹបកឹបកឹបគៀបយកទៅលុយទៅផ្ញើប្រពន្ធហើយរឿងអីបានគាត់សម្រេចធរសម្រេចបានថតដោយបរិបូរអញ្ចឹងបានខ្ញុំកណាមិនជឿខ្ញុំកណាខ្លាចបាបអញ្ចឹងសូមព្រះអង្គជួយបំភ្លឺនឹងតិចអរព្រគុណអឺរឿងមិនជឿមិនមែនរឿងបាបទេពុទ្ធព្រះអង្គអត់សរសើរអ្នក ប្រកែជឿទេហ្នឹងហើយប៉ុន្តែមិនជឿរបស់យើងមិនមែនបានន័យថាជឿចេះទេគឺយើងមានហេតុផលអញ្ចឹងហ្នឹងហើយពុទ្ធមិនមែនបង្រៀនមនុស្សឲ្យត្រូវតែជឿជឿជឿអ្នកណាឮអីជឿឮអីជឿព្រះអង្គអត់សរសើរទេណាទល់តែមនុស្សហ្នឹងស្វែងរកយករកហេតុផលសំគួរស័កសមឲ្យពិសោធន៍ខ្លួនឯងផងនៅនឹងទៅកាន់យក ដូចអាត្មាលើអញ្ចឹងអាត្មាដឹងថាវាមិនមែនជាការពិតទេអាត្មាគិតអញ្ចឹងក៏វាមិនមែនរឿងបាបទេពិសេសអីយើងមានហេតុផលហើយបើនិយាយពីអ្នកមានគុណធម៌នឹងវិញកុំថាឡើយទៅដល់អ្នកបានសម្រេចលោកុត្តរធម៌សូម្បីតែបានត្រឹមឈានក៏អត់ងប់ងល់ជាមួយនឹងកាមទៀតដែរយល់ទេពីព្រោះអីក៏សល់ថ្នាក់ឈានទី1វិតកៈនឹងសង្កត់កាមឆន្ទៈបាទឃើញទេត្រូវសង្កត់តំណឹងបាទ ទី2សង្កត់ព្យាបាទៈគំនុំគុំគួនអត់មាននឹងមិនបាច់និយាយដល់លោកកតរៈឯងឃើញទេហ្នឹងហ្នឹងត្រឹមតែលោកកយៈណាត្រឹមតែឈានណាហ្នឹងហើយអញ្ចឹងបាន អ្នកដែលបានសម្រេចឈានហ្នឹងស្លាប់ទៅទៅកើតព្រំលោកដោយសារអីចិត្តហ្នឹងវាដូចព្រំ តាំងពីនៅរស់ម៉េះហើយអត់មានជាប់ចម្ពាក់រឿងប្រុសរឿងស្រីបានព្រំអត់មាន ប្រុសស្រីនឹងឯងហ្នឹងហើយខ្ញុំតម្រុំតារិយបុគ្គលឃើញទេ ហើយដែលដាច់ជាសមុជឆេតរឿងប្រុសរឿងស្រីត្រូវដាច់ប៉ាត់ទៅមនាគាអស់អលីងតែហ្មងអស់អលីងឈឹងហ្មងសក្តានៅតិចតួចសោតាននៅដូចនិយាយភាសាខាអីនៅកូន20គ្រាន់បើដែរហ្នឹងហើយប៉ិនត្រឹមណាគានឹងណាកូនប៉ុន្តែទាំងចៅទាំងអីទេដែលថា120ហ្នឹងតែកូនគាត់20ប្រុស10ស្រី10 ហ្នឹងហើយដល់ស្ដាប់រឿងអរិយបុគ្គលអញ្ចឹងបានញាតញោមឡើងប្រកាន់លោកលោកមិនតន់សោតាណោះអញ្ចឹងឈប់ប្រកាន់ណាយល់ទេអញ្ចឹងហ្នឹងមិនមិនបាបត្រង់អត់ជឿទេតែជឿដោយក្រំតែភ័យខ្លាចភ័យខ្លាចអីចេះតែជឿទៅអានឹងមានទោសវិញ ព្រោះវាអត់បានប្រើបញ្ញាពីព្រោះព្រះអង្គឲ្យសទ្ធានឹងមានបញ្ញាហ្នឹងហើយសទ្ធាប្រៀបដូចជាកម្លាំងម៉ាស៊ីនដែលដែលអូសទាញយើងពីអកុស សល់ប៉ុន្តែវានឹងអាចខុសផ្លូវប្រសិនបើអត់មានជើងកោតគឺបញ្ញានឹងចឹងបាទប៉ុណ្ណឹងណាណាតាទីសំណួរហ្នឹងហើយនាងខ្ញុំលីវុចណៃណាសូមក្រាបថ្វាយបង្គំលោកគ្រូជាម្ចាស់សានសុជានាងខ្ញុំមានសំណួរសូមលោកគ្រូជាម្ចាស់មេត្តាជួយពន្យល់ឲ្យបានច្បាស់ តែមិនច្បាស់មិនបានទេ1ទី1ឧបមាដូចជាកូន ប្រុសស្រីបានប្រទុះជាមួយឪពុកម្ដាយពេលនោះលោកមិនបានឆ្លើយតបទៅវិញទេព្រោះយល់ថាកូនមានអវិជ្ជាគ្រប់សង្កត់ប៉ុន្តែក្នុងពេលនោះ មាន ចិត្តថ្នាំងថ្នាក់បន្តិចដែរតែមានសតិដឹងតន់បានអហោសិកម្មឲ្យកូន ពីព្រោះមិនចង់ឲ្យកូនមានបាប សំណួរចង់ដឹងថាតើកូនមានបាបដែរឬទេ បាបឬបុណ្យមិនអ្នកដតីឲ្យទេយល់ទេបាបឬបុណ្យមិនមែនអ្នកដតីឲ្យទេដូចយើងជេរពពុទ្ធចឹងពពុទ្ធគ្មានដែលមានចិត្តឲ្យនរណាបាបទេប៉ុន្តែបើបុគ្គលនឹងមានចិត្តប្រមាថវាមានទោសនៅ ក្នុងបុគ្គលនឹងនឹងចឹង រឿងអហោសិកម្មឲ្យវាវាគ្រាន់តែវាមិនជាប់ជាពៀនៅក្នុងចិត្តម្ដាយនឹងម្ដាយនឹងរឿងកូននៅតែមានអញ្ចឹង ប្រសិនបើកូនមិនដឹងខ្លួនកូនមិនសុំទោសកូននៅតែមានជាប់អញ្ចឹងតែគ្រាន់ថាបើម៉ែនឹងខឹងតបតទៅវិញដោយប្រការណាទៅវាជាប់ពៀតគ្នាតទៅទៀតយល់ទេតែបើម៉ែនឹងគិតថាអហោសិកម្មទៅមានន័យថាគាត់អត់ចងពៀជាមួយកូននេះជាតិណាណាអត់មានពៀមួយកូនហ្នឹងឯង តែកូននឹងអាចទៅមានពៀជាមួយអ្នកផ្សេងដែលមានចិត្តចងពៀដូចគ្នាយល់ទេតែអត់ពាក់ព័ន្ធមួយម្ដាយនឹងទៀតទេម្ដាយនឹងអត់ជាប់ពៀជាមួយកូននឹងទៀតព្រោះអត់ប្រកាន់កូនតែអ្វីដែលកូនប្រមាថហ្នឹងវានៅអន្តោតាមជាប់កូននឹងជានិច្ចតែមិនមែនបានន័យថាម៉ែនឹងមកធ្វើបាបកូននឹងវិញជាតិក្រោយអត់ទេតែវាទៅជួបមនុស្សចិត្តអាក្រក់ដូចគ្នាណាមួយឬក៏ទៅជួបកូនមកធ្វើបាបខ្លួនឯងវិញ អញ្ចឹងទៅយល់ទេហ្នឹងអារឿងរួចរឿងសុំទោសគឺជារឿងបន្សាបចិត្តតែថាឲ្យរួចឈឹងហ្មងអត់ទេប៉ិនគ្រាន់ថាកុំឲ្យវាឡើងថ្លៃការតទៅទៀតរបៀបថាដូចយើងជាពាក់លុយគេឧទាហរណ៍ជេរម៉ែមួយម៉ាត់អញ្ចឹងណាបើយើងរឹងរូសនៅតែតែចេះនៅតែមិនសុំទោសនៅតែខ្លាំងតទៅទៀតដូចវាឡើងថ្លៃការរហូតរហូតរហូតរហូតរហូត ប៉ុន្តែបើយើង ដាក់ខ្លួនថាសុំទោសឈប់ធ្វើអញ្ចឹងតទៅទៀតវានៅជាពាក់តែមួយម៉ាត់ហ្នឹងឯងតែថ្លៃការវាឈប់ឡើងវាឈប់ឡើងថ្លៃការយល់ទេនឹងតែអាមួយម៉ាត់ហ្នឹងនៅណែលតែវាអត់ឡើងថ្លៃការអញ្ចឹងបាន គ្រប់អំពើទាំងឡាយហ្នឹងវាមានបព្វចេតនាមុនធ្វើមុញ្ញនៈចេតនាកំពុងធ្វើហើយនឹងអបរាបរៈចេតនាពេលខាងក្រោយ ចឹងបើយើងសម្អាតអចេតនាខាងក្រោយហ្នឹងមានន័យថាយើងឈប់ឲ្យវាដិតដាមតទៅទៀតឈប់ឲ្យវាដុះពូជតទៅទៀតបើវាជាពាក់100នៅតែ100ចឹងទៅកុំឲ្យវាឡើងដល់1000យល់ទេហ្នឹងហើយការប្រាក់ក៏អត់ដែរហ្នឹងវានៅតែឡើងចឹងណាអញ្ចឹងបានយើងយើងអត់អាចនិយាយថាគ្នាមិនដឹងផងអារឿងមិនដឹងឯងធ្ងន់ហ្នឹងរឿងល្អវាអត់បាត់បង់ទៅណាទេ ឥឡូវថ្មលើករឿងមកបញ្ជាក់បានយើងមិនឆាប់យល់ណាឧទាហរណ៍ដូចជាអឺពីរអ្នកប្តីប្រពន្ធឆ្លោះគ្នាប្រធេរៈមួយអង្គលោកទៅប្រាប់ដំណឹង ថាព្រះសម្មាសម្ពុទ្ធបរិណិព្វានហើយបើញោមមានសទ្ធាជ្រះថ្លាចូលរួមធ្វើបច្ចេកដីមាសធ្វើដាក់ព្រះសរីរកធាតុណាគាត់នឹងកំពុងតែខឹងប្រពន្ធ ជេរប្រពន្ធមិនអស់ចិត្តខឹងលោកនឹងទៀតខឹងហើយជេរថាម៉េចយីសមណៈចង្រៃនេះនៅរស់ពិបាកគេអញ្ចឹងឯងងាប់នោះពិបាកទៀតបោះទឹកទលេចោលទៅអាឆ្អឹងហ្នឹងឃើញប្រមាទទេប្រមាទក្នុងចិត្តប្រមាទហ្នឹងហ่ะប៉ុន្តែដល់ពេលចឹងទៅប្រពន្ធគាត់ភ័យជំនួសហើយចុះពុកវាឯងជេរត្រឹមខ្ញុំមិនបានមិនទៅជេរដល់ព្រះដាស់ទឿនទៅគាត់ភ័យខ្លួនគាត់ក៏គាត់សុំខមាទោស សុំកមាទោសជាមួយនឹងភិក្ខុនឹងហ្នឹងហើយដល់សុំកមាទោសបានលោកថាងមិញយោមិនជេអាត្មាណាជេព្រះហ្នឹងហើយលោកខណៈប្រាប់ពិធីថាដើម្បីញោមឲ្យវាអស់ចិត្តក្តៅកាហាយហ្នឹងញោមធ្វើអ្វីមួយយ៉ាងបូជាបច្ចេតដីទៅណាគាត់ក៏ធ្វើថាសមាសផ្កាមាសអីយកទៅបូជាសុំកមាទោសនៅកន្លែងចេតដីតែអាការសុំទោសនឹងល្អមួយយ៉ាង អាការធ្វើប៉ុនដាក់មាសរបស់គាត់ហ្នឹងក៏បានប៉ុនមួយយ៉ាងទៀតប៉ុន្តែអាពាកជេរនៅហ្នឹងហើយប៉ុន្តែវាខត់ប៉ុណ្ណេះអត់បានធ្លាក់នរកឯងប្រសិនបើគាត់ជេរហើយគាត់នៅរសាទុកអត់បានសុំទោសទោសនឹងត្រូវធ្លាក់នរកហៅថាអអន្តរាយកៈធัวអរិយុពវិតគឺការជេរព្រះអរហន្តណាហ្នឹងហើយប៉ុន្តែពេលបានដោះចឹងមកទី1ដោះរឿង អាបាបហ្នឹងមិនអោយរុញគាត់ទៅនរកហើយទី2បន្ទាប់ពីជាតិហ្នឹងគាត់ទៅបដិសន្ធិក្នុងសុគតិសួគ៌ទេវលោកដោយសារបុណ្យដែលគាត់ធ្វើហ្នឹងដល់ពេលគាត់មកកើតជាមនុស្សវិញអាពាក្យដែលគាត់ជេរថាម៉េចក៏មិនបោះចោលទឹកហ្នឹងគាត់កើតម្ដងណាក៏កើតក្នុងទឹកដែរហ្នឹងឯងវានៅវានៅដាមអញ្ចឹងវានៅដាមអញ្ចឹងយល់ទេ វានៅអញ្ចឹងវានៅអញ្ចឹងតែវាអត់ឡើងថ្លៃការច្រើនតទៀតទេប៉ុណ្្នឹងតិចហើយប៉ុណ្្នឹងតិចហ្នឹងហើយប៉ុន្តែរឿងសុំខមាទោសมันអត់ប្រយោជន៍ទេពីព្រោះអីមនុស្សអាចសុំទោសបានមកពីដាក់មានះចោះដល់ដាក់មានះចោះដឹងទោសកំហុសកែខ្លួននឹងជាប៉ុនថ្មីមួយទៀតណាជាប៉ុនថ្មីមួយទៀតអញ្ចឹងបានអាត្មាឧទាហរណ៍ឧទាហរណ៍ថាយើងរបួស បើយើងរបួសហើយយើងមិនព្យាបាលវាវានឹងคลายទៅคลายទៅคลายទៅនឹងរិទ្ធធំឡើងធំឡើងប៉ុន្តែបើយើងព្យាបាលវានឹងជាប៉ុន្តែអត់បាត់ស្នាមទេស្នាមនៅយល់ទេតែវាឈប់ឈឺដូចយើងធ្វើខុសអ្វីម្យ៉ាងបើកាលណាយើងបានសុំទោសដោយសុទ្ធចិត្តយើងនឹងឈប់ប្របាក់ចិត្តមែនអត់ ជាមួយពុកម្ដាយយើងក៏ដោយបើថាយើងធ្វើខុសអីបើស្រាប់តែគាត់ស្លាប់បាត់ទៅមិនបានសុំទោសសុំអីផ្ទាល់មាត់ទៅវាដូចជានឹកឃើញទៅឯងទៅឃើញវានៅដូចដូចតបៅហ្នឹងវាវាជាតដទៀតអញ្ចឹងណាហ្នឹងហើយអញ្ចឹងអ្វីដែលធ្វើខុសហើយដែលថាឲ្យលុបឈឹងហ្មងអត់ទេតែវាអត់คลายតទៅទៀតហ្នឹងហ្នឹងបុណ្យបាបសងគ្នាមិនកើតប៉ុន្តែគ្រាន់ថា បើកាលណាយើងចម្រើនបុណ្យនឹងច្រើនឡើងច្រើនឡើងជាប់តគ្នារហូតបាបវាតាមអត់តន់ណាវាតាមអត់តន់នឹងវាតាមអត់តន់ចូលទៅពៀនបាត់បាបរលែងឃើញបណ្ដោយប៉ិនសួរថាបាបនឹងទៅណាថាបាបវាអត់ទៅណាតែវាតាមយើងអត់តន់នឹងហើយចឹងឯងផលវាតាមយើងអត់តន់នឹងហើយក៏អត់តន់រហូតទៅនឹងហើយអឧទាហរណ៍មួយទៀតឧទាហរណ៍មកឧទាហរណ៍អីនេះឧទាហរណ៍ថា អឺយើងទៅលួចទ្រព្យសម្បត្តិគេអញ្ចឹងតឡាការប៉ូលីសនឹងបានទុកយើងក្នុងបញ្ជីខ្មៅតាមចាប់យើងដាក់គុកចំនួន10ឆ្នាំឧទាហរណ៍អញ្ចឹងទោសយើងត្រូវជាប់គុក10ឆ្នាំប៉ុន្តែយើងរត់រហូតរត់ទៅនេះរត់ទៅនោះរត់ទៅនេះរត់ទៅនោះស្រាប់ឡានបោកងាប់អត់បានជាប់គុកទេព្រោះយើង ហ្នឹងហើយបញ្ជីនៅជាប់អញ្ចឹងប៉ិនសួរតែយើងឈប់ជាប់គប់ហើយពីព្រោះវាចេញពីជីវិតនឹងបាត់ហើយហ្នឹងហើយមានពីណាទៅអូសពនឹងទៅដាក់គុកទៀតមែនទេយ៉ាងណាមិញទោសកំហុសទាំងឡាយនឹងវានៅតែអញ្ចឹងតែបើយើងខំប្រឹងធ្វើអ្វីមួយយ៉ាងឲ្យវាលឿនទៅវាវាតាមឲ្យផលអត់តន់ទេណាប៉ិនសួរថាវាសងគ្នារួចទេថាសងអត់រួចទេណាសងអត់រួចទេ វានៅតែអញ្ចឹងហើយចុះបើម្នាក់ដែលគេកាត់ទោសជាប់10ឆ្នាំមួយគិតផុតខួសពី10ឆ្នាំទៅគឺមិនរួចខ្លួនបានហើយក្នុង10ឆ្នាំនោះគូ10ឆ្នាំអត់ទេមិនមិនចង់និយាយចឹងទេគឺ10ឆ្នាំចង់និយាយថាចាប់ពីថ្ងៃដាក់គុកទៅមិនចាប់ពីថ្ងៃរត់នឹងទៅទេទោះបីចាប់ថ្ងៃនឹងមិនបាន10ឆ្នាំក្រោយបានចាប់បានក៏ត្រូវជាប់10គុកដដែល អា10ឆ្នាំក្ដែលនឹងដល់ស្លាប់ទៅបានចាប់ស្អីដាក់គុកទៀតអញ្ចឹងបានគេជាទៅសួររឿងអង្គូលីមៀលអង្គូលីមៀលស្លាប់មនុស្សមកកកោកមិនក៏អញ្ចឹងថាមកពីលោកសម្ដេចព្រះរហន្តបាត់ហើយវាអស់ជាតិកំណើតហើយបើនៅជាតិកំណើតនៅតែតាមទៅជាតិណាមួយនៅតែធ្លាក់នរកអញ្ចឹងហ្នឹងហើយនៅតែធ្លាក់នរកអញ្ចឹងឲ្យតែសบายចិត្តនៅក្នុងលោកនេះដល់ចេញពីលោកនេះផុតទៅចាប់ណាទៀតបើវាអស់អាលេងហើយ ចេញមុនផុតពីហ្នឹងកម្មយើងអញ្ចឹងសរុបមកវិញរឿងអហោសិកម្មមិនមែនលើ អ្នកដតីឲ្យទេឥឡូវរឿងមួយទៀតបងបីបញ្ជាក់ណាភិក្ខុមួយអង្គដែលលោកទៅឆាន់នៅក្នុងផ្ទះរបស់ជាងកៅមនីហើយដល់ពេលមួយរាជបុរសយកកៅមនីឲ្យគាត់ឆ្នៃហើយដៃគាត់កំពុងតែធ្វើមហោបលាឈាមដល់កាន់ទៅដាក់លើជ្រុញទៅ អាកៅមនីមូលហ្នឹងវាប្រឡាក់ឈាមសัตว์គ្រៀលហ្នឹងវាឃើញស្មានដល់សាច់វាចឹកលេបទៅហើយភិក្ខុហ្នឹងលោកឃើញជាព្រះរហន្តណាដល់ពេលចឹងទៅមកវិញអត់សង្ស័យដាក់តាណា សង្ស័យដាក់លោកសួរលោក លោកថាអាត្មាអត់បានយល់ទេអីលោក នេះបើមិនធ្វើតន្តកម្មព្រមឆ្លើយយកខ្សែមករឹតក្បាលលោកហើយដាក់អាកព្រានេះមូលដាក់ឈើខ្ទាស់មូលមូលឡើងរឹប បែកលៀនភ្នែកឈាមហូរតាមតិចតាមភ្នែកហើយអាសត្វក្រៀលវាធំក្លិនឈាមហ្នឹងក៏វាមកលិតលិតទៅគាត់ខឹងទាត់អាក្រៀលហ្នឹងមកជើងផាំងទៅវាខកសួរថាសត្វអីហ្នឹងសត្វក្រៀលមើលវាស្លាប់ហើយនៅហើយគាត់ថាកុំសួររឿងវាស្លាប់ហើយនៅវាងាប់ហើយលោកឯងក៏ងាប់ដែរឲ្យតែអត់ឆ្លើយបានអញ្ចឹងពធូអាត្មាចាំអាត្មាប្រាប់ ព្រោះលោកដឹងថាបើលោកឆ្លើយស្គ្រីលនឹងប្រកាសជាស្លាប់ប៉ុន្តែឥឡូវវាស្លាប់ហើយប្រាប់ត្មងទៅបានលោកប្រាប់ថា គ្រីលនឹងបានលេបកៅមនីនឹងឯងគាត់ក៏ទៅវះពោះមើលក៏ឃើញនៅក្នុងពោះគ្រីលនឹងគាត់ក៏រូតមកស្រ័យចេញឲ្យលុតជង្គង់សុំកម្មាទោសអាហ្នឹងកម្មាទោសផងណា រួចទៅបានគាត់ថាមនាលបាសកនេះមិនមែនជាទោសរបស់អ្នកក៏មិនមែនជាទោសរបស់អាត្មាដែរវាជាទោសរបស់វត្តៈជាទោសរបស់កិលេសណាបើសិនបើអ្នកមិនភ័យខ្លាចអ្នកក៏មិនធ្វើអញ្ចឹងដែរប៉ុន្តែគាត់ចេតនាសម្លាប់គាត់ត្រូវអនន្តរយកម្មលោកមានបតីនឹងមិនមែននិយាយបជឹះបជុះបឈឺអីព្រះលោកជាព្រះរហន្ត នឹងបានលោកថាអើបានគាត់ថាសូមសូមលោកម្ចាស់និមន្តមកឆាន់ដូសពដងចឹងចោះបានលោកថាមនីរបាសក់រឿងរ៉ាវកើតក្នុងថ្ងៃនេះមកពីអាត្មាមកឆាន់តណ្ដឹងរាល់ថ្ងៃនឹងឯងមកផ្ទះគេញឹកពេកចាប់ពីថ្ងៃនេះតទៅអាត្មានឹងសច្ចាថាអាត្មាមិនចូលក្នុងដំបូលផ្ទះអ្នកណាទៀតទេ គឺទៅឈរទៅមុខផ្ទះដើម្បីទទួលបណ្ឌបាតប៉ុណ្ណោះ ចឹងអាដើផ្ទះគេញឹកនឹងស្រួលទេយល់ទេយល់ទេហ្នឹងហើយគេសង្ស័យនេះគេសង្ស័យនោះសង្ស័យប្រពន្ធគេមែនទេនឹងសូមបែអាត្មាមិនដើរដល់មានអ្នកចង់សង្ស័យផងហើយមុំទៅផ្ទះគេញឹកទៀតមែនទេអេអត់អីមិនខ្មិច ជាប្រពន្ធគេទៅរៀនធោញឹកអយកកណ្ដាស្ដាប់តាមអើតែហ្នឹងហើយវាមិនអីទេបើថាណាគេឆ្លោះគ្នាម្ដងម្ដងគេចេះតាគេមិនសង្ស័យទេជួនកាលគេខត់ប្រពន្ធគេមិនឈ្នះប្រពន្ធចេះទៅវត្តអញ្ចឹងទៅប្រពន្ធចេះទៅរៀនធោះអញ្ចឹងណានឹងជួនកាលអ្នកខ្លះដើរនិយាយតែប្រពន្ធអញត្រូវស្នែលោកគ្រូសាមជាបារហើយទៅរវត្តហ្នឹងហើយ ហ្នឹងហើយអ្នកខ្លះទៀតដល់ឆ្លោះគ្នាគេថាអើធ្វើម៉េចបើអញសម្ដីវាមិនផ្អែមដូចគ្រូឯងហើយមួយអញ្ចឹងអញ្ចឹងអាស្មាភ័យដែរនៅទៅវត្តឯនៅតែគេថាអញ្ចឹងជុំមុំទៅផ្ទះគេទៀតហាមែនទេអញ្ចឹងអាត្មាក៏ចង់បញ្ជាក់ថាលោកអត់មានចងកម្មជាមួយទេ តេកម្មយើងចង ខ្លួនឯងយល់ទេនេះបើសិនជាលោកអត់សុគតទេមិនដល់ថ្នាក់ធ្ងន់ពេកទេប៉ុន្តែផ្ដាច់ជីវិតលោកណាគាត់អត់រួចខ្លួនទេហ្នឹងហ្នឹងហ្នឹងចេតនាសម្លាប់ហ្នឹងអង្គទូយ៉ាងម៉េចក៏ដោយក៏ហ្នឹងចេតនានឹងសាងបានហើយណាពូពូចេតនានឹងចេតនាសម្លាប់ទោះបីមិនស្លាប់ពេលនឹងខែក្រោយបានស្លាប់ក៏ដោយ ឲ្យតែជំងឺនឹងស្លាប់អាជំងឺដែលរឹតនឹងវាបណ្ដាលឲ្យស្លាប់ទោះបី10ឆ្នាំក្រោយក៏ដោយដល់ពេលអាជំងឺនឹងរើឡើងវិញលោកក៏សុគតមានន័យថាផ្ដាច់ជីវិតដូច្នេះលោកអត់សុគតផងសុគតពេលហ្នឹងសុគតណាសុគតទី2ព្រះសង្ឃលោកអាចឆាន់មហូបត្រីសាច់ឆៅបានដែរឬទេឆ្លើយខ្លី គឺឆៅអត់បានទេណាដូចជាមហូបជប៉ុនជាដើម ជប៉ុនឆៅហ្នឹងសាច់ឲ្យតែសាច់ឆៅអត់បានទេបាទឬសាច់ផ្សេងផ្សេង ដែល ចំអិន មិនតន់បានឆ្អិនត្រឹមត្រូវរឿងចំអិនមិនតន់បានឆ្អិនអានឹងអត់អីទេឲ្យតែបានចំអិនអញ្ចឹងណាណាកុំឲ្យតែឆៅសុទ្ធតែម្ដងទី3ការគោរពធ្វើពិធីបុណ្យ7ថ្ងៃនិង100ថ្ងៃក្រោយឪពុកម្ដាយបានចែកឋានទៅ ពីព្រោះតាមសច្ចធម៌បុគ្គលដែលបានទទួលមរណភាពហើយគឺមរណភាពហើយក៏ប៉ុន្តែសត្វមានកម្មជាបច្ច័យទើបមានបដិសន្ធិបន្តខ្ញុំម្ចាស់ចង់ដឹងថាតើពិធីបុណ្យគោរព7ថ្ងៃ100ថ្ងៃតើមានន័យដូចម្ដេចពីព្រោះនៅប្រទេសកម្ពុជាយើងគេនិយមធ្វើបុណ្យ7ថ្ងៃ និង100ថ្ងៃក្នុងពេលជាមួយគ្នារឿងនឹងរឿងប្រពៃណីខ្មែរយើងទេពុទ្ធមិនដែលប្រាប់អញ្ចឹងទេ រឿងប្រពៃណីខ្មែរយើងហើយវាពាក់ព័ន្ធនឹងជំនឿខ្លះឧទាហរណ៍ដូចជារឿងពិខុមួយអង្គលោកជាប់ជាពាក់នឹងជីវរកំពុងតែដេដេជីវរហ្នឹង ស្រាប់ទៅលោកសុគតទៅស្រាប់ទៅកើតជាចៃចៃនៅក្នុងជីវរហ្នឹងហើយពិខុផ្សេងផ្សេងដឹងតែលោកសុគតគិតមកចៃជីវរហត់ស្រាប់ចៃនឹងស្រែកថាជីវរកណា ទេជីវរកណា ទេស្រែកទៅគេអត់ឮ ដែលប៉ុន្តែលឺដល់ព្រះសម្មាសម្ពុទ្ធបានព្រះអង្គមុនមកព្រះអង្គថាកុំតន់អាចែកអីបត់ទុកឲ្យស្រួលទៅតែអញ្ចឹងគេអត់ចែកទៅចៃហ្នឹងក៏វាដេកសងំនៅក្នុងជីវរហ្នឹងទៅដោយសบายចិត្តព្រោះព្រះអង្គថាបើចែកពេលហ្នឹងចៃហ្នឹងវាក្តៅកាហាយធ្លាក់នរកដល់បានស្ងប់ប៉ុណ្្នឹងមកអស់ជីវិតទៅក៏ទៅកាន់សុគតិភពទៅបុណ្យកានៅលោកហ្នឹង ប៉ុន្តែមិនបានទៅកើតចៃថាមកពីចិត្តងាប់នឹងជាប់ជាពាក់មួយអាជីវរហ្នឹងហ្នឹងហើយគ្រប់7ថ្ងៃក៏ស្លាប់ទៅអញ្ចឹងឯងបានយើងនិយមថា7ថ្ងៃធ្វើបន់និយាយក្រៃលួចកើតចៃសិនអីណាហ្នឹងហើយហើយម្យ៉ាងទៀតវាមិនមែនរឿងនឹងទាំងអស់ទេបង្កើតទៅជាប្រពៃនឹងវាស្រួលត្រង់ថាបើនៅក្នុងអត្តកថាតារោកតសោតព្រះអង្គសម្ដែងលោកសម្ដែងថាចាប់ពីថ្ងៃទី3នៃការស្លាប់ទៅនឹងគឺថាធ្វើថ្ងៃណាក៏បានដែរ ណាដាក់បែបប្រសងក៏ឧទ្ទិសទៅធម្មតា ធម្មតាតិចតួចហ្នឹងក៏ឧទ្ទិសបានដែរប៉ុន្តែដូចថាយើងបង្កើតទៅជា7ថ្ងៃដោយសារអីវាងាយក្នុងការជួបជុំចាត់ចែងឧទាហរណ៍ថាបនភ្លាមពេលដែលស្លាប់ភ្លាមហ្នឹងវាអាឡ័យតែសោកសង្រេងអាឡ័យតែស្ដាយអីចឹងទៅរៀបចំវាមិនបានស្រួលទេអបាន7ថ្ងៃហ្នឹងហើយវាកើតទៅជាប្រពៃណីមួយថងល្អថងថា ឲ្យតែញាតស្លាប់ហើយ7ថ្ងៃគឺថាញាតនឹងដឹងតែ7ថ្ងៃមកជួបជុំគ្នានឹងតែម្ដងបើសិនជាអត់កំណត់ថ្ងៃច្បាស់វាពិបាកពិបាកតោះអញ្ចេះតោះអញ្ចោះតោះអញ្ចេះតោះអញ្ចោះរវល់ត្អូញឯណាណាអញ្ចឹងកាលណាវាកើតទៅជាប្រពៃណីអញ្ចឹងគឺថាត្រូវតលះមកក៏វាជារឿងល្អមួយដែរហ្នឹងហើយ100ថ្ងៃអីក៏ដូចគ្នាអញ្ចឹងដែរបន្ធាតពិតចង់ធ្វើថ្ងៃណាក៏បានមិនតោះខអីទេណាមានសំណួរមួយគឺថា 100ថ្ងៃឬ7ថ្ងៃទៅចូលគ្នាក្នុងស្រុកខ្មែរយើងហ្នឹងឥឡូវវា short cut វាវាធ្វើអញ្ចឹងក៏បានដែរស្រេចនឹកថាអាហ្នឹងព្រោះវាជាពិធីមានគេចង់ធ្វើអញ្ចឹងហ្នឹងហើយមានគេធ្វើអញ្ចឹងបានដែរមិនមិនអីព្រោះអាហ្នឹងទោះបីជាមិនដែលធ្វើក៏មិនអីខ្ជិលធ្វើអញ្ចឹងក៏បានដែរដល់ពេលយកចង្ហាន់ទៅវត្តទៅទឹះទៅបានដូចតែគ្នាមិនអីយល់ទេហ្នឹងហើយអញ្ចឹងកុំកុំអោយជួនកាលប្រពៃណីខ្លះ បើយើងធ្វើបានក៏ធ្វើទៅវាល្អតែបើបើធនធានយើងទៅទៅមិនរួចយើងគ្នាតិចធ្វើមិនកើតកុំអោយវាមកចងយើងយើងអាចយកចង្ហាន់ទៅវត្តវាប្រគេនប្រសង់ទៅឧទ្ទិសទៅដូចតែគ្នាទេស្រួលទេយល់ទេហ្នឹងហើយកុំអោយវាធ្ងន់និយាយរួមទៅការធ្វើបន់ប្រពុតបរិញ្ញាមិនអោយធ្ងន់ទេឥឡូវស្មាទេហោរឿងដូចជាអឺព្រះសរិបុត្រយប់មួយលោកនគរម្នាក់ឯងមានប្រែតប្រែតញី មកអត់មានស្អីស្លៀកមិនហ្នឹងក្លិនក៏អាក្រក់មកចិត្តលោកលោកថាស្អីចេះបានប្រាប់ថាខ្ញុំកណាប្រែតហើយមកធ្វើអីមកឲ្យលោកម្ចាស់ជួយឲ្យលោកកូនជួយពីព្រោះ7ជាតិមុនធ្លាប់ ជាម្ដាយលោកកាលនៅជាមនុស្សហ្នឹងហើយហើយចង់បានអី ឃ្លានអត់អីចឹងទៅលោកក៏ទៅបិណ្ឌបែតបានបន្តិចយកទៅប្រគេនប្រមោកលៀនហើយទឹះទៅក៏ក៏អនុមោទនីបុណ្យនឹងទៅក៏បានស្កប់ស្កល់ទៅមកទៀតថាខ្វះអីអត់មានអីស្លៀកលោកបានទៅបានស្គូលបានកណាត់អីបន្តិចនោះក៏ប្រគេនប្រសងទៅទឹះទៅហើយខ្វះអីខ្វះទឹកខ្វះអីលោកប្រគេនទឹកមកកន្លះបាតទៅកើតទៅជាការតិចតិជុំទៅ នឹងគឺគឺលោកចង់បញ្ជាក់ថាវាមានពិធីណាឃើញទេអត់មានពិធីអីទេគឺកើតពីការធ្វើដោយយល់ប៉ុន្តែបើយើងដឹងអញ្ចឹងយើងបំបត្តិចោលអស់ក៏វាមិនល្អដែរហ្នឹងហើយពីព្រោះអីពិធីដែលចាស់ចាស់យើងបកកើតឡើងមានគោលគំនិតវែងឆ្ងាយត្រង់ថាកូនចៅខ្លះបើមិនបង្កើតឲ្យមានកម្មវិធីអញ្ចឹងទេបង្ើយកតោយ មែនទេបងអើយកតាយគូបសំអត់ចេះធัวចេះអាអីផងយូខ្ជិលខ្ជិលខ្ជិលអស់ហើយអស់អីសម្គាល់ហើយដល់យើងបានជួបជុំធ្វើអញ្ចឹងទៅ បានចាស់ចាស់នាំសូធัวខ្លះទៅនឹងបាននាំសំសិលខ្លះទៅហើយពិសេសបានមុនលោកសំដែងធัวបានយល់ដឹងខ្លះទៅវាល្អល្អទៅនឹងវាមិនសំខាន់ថា7ថ្ងៃបានខ្មោចបានវាមិនអញ្ចឹងទេតែ សំខាន់សម្រាប់យើងនៅរស់នឹងយើងបរៀនគ្នាតតគ្នាឲ្យចេះធ្វើបន់ទៅល្អតណ្ដឹងទេ យល់ទេណាដូចបុណ្យកតញ្ញូវិញអញ្ចឹងការព្រះបរមពោធិសត្វធ្វើមានដែលមុនលោកទៅធ្វើបុណ្យកតញ្ញូអីនៅសវណ្ណសាមក្នុងព្រៃបំរើម៉ែអ៊ំមកជីវិតហើយល្បីដល់ឥឡូវទៀតមានដានដាក់មេក្រូណាតែមួយម៉ែឪនឹងមែនទេណាបើកូនចេះអញ្ចឹងមិនបាច់ធ្វើទេអញ្ចឹងរាល់ថ្ងៃអញ្ចឹងទៅប៉ុន្តែតកូនមិនសូវចេះទេបានចាស់ចាស់គាត់នាំធ្វើអញ្ចឹងណែនាំទៅ កម្មវិធីបានប្រយោជន៍ត្រង់ចឹងទី4ឪពុកម្ដាយបានចម្រើនវិបស្សនាកម្មដ្ឋានថ្ងៃក្រោយទៅតើកូនឬចៅអាចទទួល បានដោយឪពុកម្ដាយដែរឬទេ តាមពិតអ្នកណាធ្វើអ្នកនឹងបានប៉ុន្តែវាអាចមានឥទ្ធិពលមានឥទ្ធិពលយ៉ាងម៉េចវាមានឥទ្ធិពលខ្លះដែរដូចស្រុកខ្មែរយើងអញ្ចឹងអ្នកកាន់ពុទ្ធសាសនារាល់ថ្ងៃមិនមែនដោយការយល់ដឹងទេប៉ុន្តែដោយសារម៉ែឪធ្លាប់កាន់អញ្ចឹងទៅវាមានជះឥទ្ធិពលដល់កូនដែរ ក៏យ៉ាងហោចណាស់ក៏នឹកឃើញតិចតួចដែរនឹងវានៅសល់តិចតិចតិចតិចតិចតិចចឹងប៉ុន្តែថាបើល្អជាងនឹងយល់ដឹងអានឹងកាន់តែល្អហ្នឹងចុះបើយើងចេះយើងធ្វើហើយដូចបាសនាជាដើមយើងធ្វើទៅហើយយើងយើងទៅកសោអឺនោះផ្សាយមេត្តាអីអីត្រូវតាមពិតការផ្សាយមេត្តា នឹងប្រយោជន៍សំខាន់បានខ្លួនឯងនឹងឯង ប្រសិនបើចិត្តយើងអត់ល្អយើងផ្សាយឲ្យគេអត់កើទេយល់ទេឧទាហរណ៍មេត្តាយើងយើងផ្សាយគំនុំនៅក្នុងចិត្តទាំងអស់យើងផ្សាយមេត្តាឲ្យសត្វលោកទាំងអស់បានសេចក្តីសុខសេចក្តីចំរានយើងថាផ្សាយមេត្តាឲ្យសត្វទុនតាមពិតផ្សាយខ្លួនឯងដោះខ្លួនឯងទេមែនទេណាតាមពិតអញ្ចឹងតាហ្នឹងហ្នឹងហើយចិត្តយើងវាចង់ឲ្យកូននឹងរួចលំដោះប៉ុន្តែតាមពិតរំដោះខ្លួនឯង បើកូននឹងអត់មានសទ្ធាកូននឹងអត់ទទួលយកវាអត់បានដូចគ្នារបៀបដូចអញ្ចេះយើងផ្សាយវិទ្យុតាមពិតអ្នកតន្ត្រីអាចទទួលប៉ុន្តែសំខាន់លើអ្នកតន្ត្រីចេះបើកចិត្តអត់ដូចយើងចែកប៉ុនអញ្ចឹងណាយើងទៅប៉ុនហើយយើងម្ដងខ្ញុំបានទៅស្ដាប់ធัวបានទៅធ្វើទៀនជួយអ្នកក្រីក្រសូមបងត្រេកអរជាមួយខ្ញុំបើគាត់នឹងចិត្តប៉ុនដែរគាត់បើកចិត្តគាត់ខ្វាប់គាត់ត្រេកអរជាមួយយើងហ្មងមានន័យថាសេចក្តីល្អរបស់យើងនឹងជាសេចក្តីដល់សេចក្តីល្អរបស់គាត់ហ្នឹង តែបើគាត់គិតថាបលយោយកលុយទៅចោលអត់អំពើអានេះមិនធឹងតែមិនបានបនទេបានបាបទៀតវាពាក់ព័ន្ធនឹងអ្នកនឹងចេះបើកចិត្តអត់អញ្ចឹងបានបនវាមានអនុមោទនាមួយនោះហ្នឹងហើយអឺឧទាហរណ៍ដូចអាត្មាផ្សាយវិទ្យុអញ្ចឹងចាក់ផ្សាយទៅឬក៏និយាយផ្ទាល់ទៅគឺថាចិត្តនឹងវាចង់ឲ្យមនុស្សទាំងអស់ស្ដាប់ប៉ុន្តែមនុស្សទាំងអស់បានស្ដាប់ឬអត់អាស្រ័យលើមនុស្សនោះ ទល់តែបើកវិទ្យុផងមែនទេនឹងហើយដល់មែនពេលបើកនឹងហើយបើកនឹងយកចិត្តទុកដាក់ទៀតបានលឺណាហើយបើសិនជាផ្សាយមិនក៏ដោយបើអត់បើកវិទ្យុអត់លឺដូចពេលដែលយើងនិយាយផ្ទាល់មុខក៏ដោយយើងចែកសេចក្តីល្អតែគាត់អត់បើកចិត្តទលំទលាយចិត្តនឹងវាចេញមកវិញដូចយើងខំទៅសក់ចំបដូលពេញយករបស់ផ្អែមវាអត់ចេញឲ្យផ្អែមចេញមកល្វីងតែមកមែនទេ យល់ទេគឺវាអាស្រ័យពីមនុស្សយើងណាបរតោខោសៈខាងក្រៅយោនិសោមនសិការៈខាងក្នុងទាំងពីរហ្នឹងបានបានអស់ហើយនេះទៀតទេនេះផ្សេងទៀតទេខ្ញុំកណាសពគ្រប់ទៅ ទី1សម្រាប់ជីវិតមនុស្សសត្វមានន័យថាមិនបានវា ចាកនៅការបំបត្តិបង់ជីវិតរុក្ខជាតិជាធម្មជាតិមិនកើតមកពីកម្មកើតមកពីឧតុមិនចិត្តជាមានជីវិតចុះហេតុអ្វីក៏ព្រះភិក្ខុត្រូវអាបត្តិបើក្រំតែដកស្មៅ សម្អាតទីវត្តអារាមវាមានរឿងពីព្រោះដើមឈើនឹងក្បិចបិទវាអត់មានជីវិត តែវាជាលំនៅរបស់សត្វវាជាលំនៅរបស់សត្វវាផ្ដល់មលុបឲ្យមនុស្សឲ្យសត្វបានព្រះអង្គមិនឲ្យបំផ្លាញយល់ឡើយ យល់ទេយល់ទេប្រវត្តិរឿងអញ្ចេះពេលដែលព្រះអង្គមិនតាន់បញ្ញត្តិសិក្ខាបទហ្នឹងលោកកាប់ដើមឈើអីបាន ពេលមួយលោកទៅកាប់ដើមឈើដើម្បីធ្វើកត់ហ្នឹងទៅចាប់កាប់ចំលំនៅរបស់ទេវតាទេវតាខាត់លោកម្ចាស់កុំកាប់កន្លែងហ្នឹងកណានៅ លោកថាអេពុទ្ធមានហាមរឿងហ្នឹងកាប់កាប់កាប់នាងនោះខាត់មិនឈ្នះ ក៏គិតថាលោកមិនហ៊ានសម្លាប់សត្វទេបើឃើញសត្វនៅពីមុខមិនកាប់ទេស្រាប់តែលោករៀបកាប់ទៀតយកកូនទៅដាក់ពីមុខបថៅហ្នឹងហើយលោកបថៅទៅទៅហើយទុកវាមិនបានដាច់ដៃណាដាច់ដៃអត់ដាច់កទេដាច់ដៃអញ្ចឹងទេវតាហ្នឹងខឹងទេពធីតាហ្នឹងយាដៃរៀបផ្ទះសម្លាប់លោកប៉ិនលោកទេវតាហ្នឹងគិតរឿង3ទី1 គិតថារាល់មុនថ្ងៃអផលសុទ្ធហ្នឹងទេវតាតែងតែប្រជុំនិយាយពីធម៌របស់ទេវតាបើអញសម្លាប់មនុស្សមានន័យថាចូលក្នុងសង្គមទេវតាសប្បុរសឡើងចុះទី2អឺព្រះសម្មាសម្ពុទ្ធការនៅជា តម្រៃឆាត់តន់ត្រូវព្រៀនសំណន់ដនឹងសម្រាប់អាយោភ្លុកមិនត្រឹមតែមិនខឹងទេ នៅជួយកាច់ឲ្យទៀតទី3 ភិក្ខុនេះជាកូនមានបៃតាបើអញសម្រាប់លោកដោយមិនពិចារណាមានន័យថាមើងងាយដល់ព្រះសម្មាសម្ពុទ្ធទៀតពីព្រោះលោកបួសក្នុងសំណាក់ព្រះពុទ្ធអញ្ចឹងរឿងអីមានទៅរួមទទួលព្រះអង្គទៅទៅដល់យមប្រាប់ព្រះអង្គបានព្រះអង្គដោះស្រាយសពគ្រប់អញ្ចឹងទៅក៏ព្រះអង្គឲ្យ នៅ នឹងដើមឈើមួយនៅចិត្តគាត់ព្រះអង្គហ្នឹងពីនឹងមកបានព្រះអង្គបញ្ញត្តិភិក្ខុមិនឲ្យកាប់ដើមឈើ សរុបសេចក្តីមកមកអំពីវាជាលំនៅរបស់សត្វតូចសត្វធំច្រើនយល់ទេអត់ទាន់យល់ទេគុណពួកកណាមិនបានពិតព្រះអង្គសពសេចក្តីកណាបានស្ដាប់ពីវិធីរបស់ព្រះអង្គថាក្នុងស្មៅនោះមែនទេទៅខុសធ្វើបាត់ជាកើតពីអូតុប៉ុន្តែដូចជានៅក្នុងវត្តអារាមមិនមានសម្អាតហ្នឹងហើយអាចដកបានអត់មានគ្រឿងបាត់ទេត្រូវហើយភិក្ខុមិន វាមានវាមានសិក្ខាបទនឹងនឹងមានមានហេតុពីជាគៀមធ្វើពីជាគៀមឲ្យវិនិច្ឆ័យវាពាក់ប៉ុននឹងក្របពូជវាពាក់ប៉ុនស្អីស្អីច្រើនណាណាប៉ុន្តែសរុបសេចក្តីមកមិនមែនមានន័យថាភិក្ខុធ្វើមិនបានហើយ ពិតជាមិនបានទេវិនិយោកិច្ចកម្មភីរោវិន័យជ្រៅដោយកិច្ចភិក្ខុលោកធ្វើមិនបាន ប៉ុន្តែលោកអាចប្រើកัปយៈពាក្យឲ្យសាមណេរធ្វើបានប៉ុន្តែគាត់ថាមិនបញ្ជាចំឲ្យធ្វើស្មៅនឹងទេលោកអាចប្រើពាក្យថាសាមណេរខ្ញុំកណែត្រូវការឲ្យទីនេះស្អាតប៉ុណ្ណឹងលោកយកលោកធ្វើបានអត់អីហ្នឹងហើយមិនអីទេហ្នឹងវាគ្រាន់តែពីព្រោះវាបញ្ញត្តិសិក្ខាបទនឹងមួយវាជាប់អាដើមឈើរុក្ខជាតិអីវាជាប់ជាមួយគ្នាមកបានអញ្ចឹងទៅនឹងដល់ដល់ទាំងអស់ទៅ ប៉ុន្តែមិនមែនបានន័យថាពិតជាជាអត់មានផ្លូវដើរមិនមែនទេលោកមិនមែនត្រឹមតែរឿងហ្នឹងសំបីបេះផ្លែឈើខ្លួនឯងឆាន់អីអត់បានទេពិខហ្នឹងហើយប៉ុន្តែលោកអាចប្រាប់មើលសាមសាមណេរផ្លែឈើនេះល្អណោះខណៈថាប៉ុណ្្នឹងសាមណេរបេះប្រកេនលោកទៅបានណាសាមណេរបេះបានហ្នឹងអត់បានទេហ្នឹងបាទហ្នឹងនឹងវិន័យហ្នឹងតាក់ទងរឿងវិន័យបាទទី2តើ ស្រុកកោសំពីនៅប្រទេសឥណ្ឌាមានការតាក់ទងអ្វីខ្លះក្នុងពុទ្ធកាល កោសំពីនឹងមានប្រវត្តិរឿងរ៉ាវច្រើនពិសេសរឿងប្របាទអឺឧតេនហើយនឹងនាងសមាវតីណានឹងរឿងនឹងវែងឆ្ងាយពាក់ព័ន្ធរឿងនាងមេកន្តយាអីនោះណាវែងនិយាយទៅវែងអត់និយាយរឿងគេប្រច័នព្រះក៏រឿងកន្លែងហ្នឹងដែរព្រះក៏មានគេប្រច័នដែរណា គេវិចិត្រហ្នឹងហើយគេចោតគេចោតដាក់ហ្នឹងហើយធម្មតាអាហ្នឹងទី3ព្រះសង្ឃមុននឹងចូលទៅសាងព្រះភ្នោះត្រូវលះបង់អ្វីខ្លះគឺលះបង់ភាពជាគរិយាវះហ្នឹងរបៀបគរិយាវះលះបង់ផ្ទះសំបែងលះបដងខោអាវលីអូអីហ្នឹងគឺថាអស់ហើយຕົកតែអាហ្នឹងកម្មភាពថ្មី ហើយវាមានករណីខ្លះដែលត្រូវសន្យា ជាមួយនឹងឧបជាមិនមានទោសអ្នកជាប់ទោសក្នុងខ្លួនអត់ទេអ្នកមាន ជំងឺជាប់ខ្លួនក៏មិនមែនទៅបួសយករួចខ្លួនទេអត់ទេណានឹងតិចឈឺអញ្ចឹងហ៎ទៅបួសអត់ទេកោតស្រែងកោតលមាស់អីហ្នឹងមកឲ្យបួសទេយល់ទេពេលហ្នឹងលោកឧបជាលោកសួរមិនឯងមានកោតស្រែងអត់ អត់មានកើតឃ្លងអត់អត់មានកើតលំោះអត់អត់មានកើតរោគហឺតរោគស្អីស្អីស្អីស្អីហ្នឹងមិនឲ្យបួសទេអត់ឲ្យបួសទេជាវិន័យប៉ុន្តែមិនមែនបានន័យថាបួសមិនបានទេប៉ុន្តែបើឧបជានៅ9ឧបជាត្រូវតោសឧបជាត្រូវបាត់តែលោកបួសនៅតឡើងអញ្ចឹងគួមខ្នងអីហ្នឹងបួសអត់បានទេអញ្ចឹងខ្ញុំកណាសូមសូមសួរមិនខ្ញុំកណាទៅ ធ្វើបុណ្យកឋិននៅវត្តវត្តកែវកែវថាតកែវចូលបណ្ដោយឃើញលោកម្ងកូនផងបួសហ្នឹងហើយដូចខ្មែរថាអញ្ចឹងបួសនៅតែឡើង ជាភិក្ខុឬសាមណេរប៉ុន្តែភិក្ខុត្រូវបាត់ទុគាត់ព្រោះមិនគោរពអាកន្លែងហ្នឹងត្រូវបាត់ឧបជាឧបជាឧបជាអ្នកត្រូវទោសអ្នកផ្ទាល់ខ្លួនអ្នកផ្ទាល់ខ្លួនអត់ទេគ្រូគ្រូអ្នកផ្ទាល់ខ្លួនអត់បានអត់ទេអត់ទេនឹងព្រោះវាជាភារៈរបស់ឧបជាយល់ទេ បើអញ្ចឹងបើឧបជានៅតឹងតែងឬវិន័យគឺអត់បួសបានអត់បួសបានទេហើយអ្នកនោះអត់បានបួសអត់បានបួសហ្នឹងហើយបើកន្លែងហ្នឹងតឹងដែរព្រោះអីព្រោះអញ្ចេះព្រោះជីវិតនេះ គឺជាជីវិតត្រូវមានសុខភាពល្អត្រូវរស់ដោយកម្លាំងស្មងដើរបិណ្ឌបាតហើយត្រូវឲ្យគេជ្រះថ្លាទៀតបើកើតលំអស់កើតស្រែងទៅគេរត់ចោលអស់បានស្អីឆានគាត់ឃ្លួងកើតអីទៅបិណ្ឌបាតគេរត់ចោលអស់ ចុះបើទឹកនោមផ្អែមទឹកពោះហើយអត់មានឆ្លងអ្នកណាទៅផងបានទេទឹកនោមផ្អែមទៅបានលឺអាហ្នឹងអត់បានលឺអត់ដូចព្រះអង្គសួរទេរឿងហ្នឹងមែនទេដូចអត់សួរឯហ្នឹងបាទហើយក៏ដូចគ្នាហើយអត់មានឆ្លងណាណាណាដល់អត់អីដែរណោះអត់មានចម្លងអស់សំណួរបាទចុះដល់នៅទៀតច្រើនណាពុទ្ធបរិស័ទចំនួនច្រើនណាមុននឹងចូលប្រភ្នោះ ញាតិមិត្តគ្រប់គ្រងសម្បត្តិជំនួសតើអោះមុននឹងចូលសាង ប្រភ្នោះព្រះសង្ឃបានប្រគល់ឲ្យញាតិមិត្តគ្រប់គ្រងទ្រព្យសម្បត្តិជំនួសតើព្រះសង្ឃមានគុណធម៌ក្នុងប្រភេទណាអើប្រគល់ឲ្យគេកាន់ការទៅមានអីហ្នឹងហើយវាខំថាចិត្តវាអត់ឆ្លាស់តែបួសនៅតែបានអញ្ចឹង វាគ្រាន់តែចិត្តហ្នឹងវានៅជាប់ជាពាក់ប៉ុន្តែបួសនៅតែបានអញ្ចឹងអញ្ចឹងណាណាអត់មានត្របាត់អីទេពូលោកមានទលួចគេណាបោះលោកដែរហ្នឹងហើយទោះបីប្រពន្ធក៏ដោយមិនលះក៏ដោយគ្រាន់តែលាប្រពន្ធសឹកទៅវិញយកវិញមានអីអាត្មាស្ដាយអញ្ចឹងបើប្រពន្ធគេមិនអោយទៅបួសក៏ប៉ុន្តែយើងរឹងនៅទៅបួសបានទេបងតែអាហ្នឹង ពិបាកដែរបើបើក្នុងវិន័យគឺអាណាព្យាបាលឪពុកម្ដាយអនុញ្ញាតវាមិនមែនរឿងប្រពន្ធឬមិនប្រពន្ធអនុញ្ញាតទេហ្នឹងប៉ិនខណ្ឌថាមានរឿងមួយនៅនៅពោធិ៍សាត់ណាកាលណាយើងមិនលាវារឿងអត់អត់ខុសនឹងវិន័យប៉ុន្តែរឿងយើងពិបាកមានការពិបាកមានការសាំងបងហ្នឹងហើយតាមពិតគ្រួសារហ្នឹងប្រពន្ធអ្នករស់ស៊ីប្តីហ្នឹងអត់ធ្វើអីទេហ្នឹងហើយ ហើយប្រពន្ធជាទៅកាប់អស់លក់ឲ្យមានអ្នកអំរើទៀតណាគាត់ណាកាប់អស់លក់ណាហ្នឹងហើយហើយជួនកាលប្រពន្ធទៅក្នុងព្រៃពីរបីខែអីចឹងទៅគាត់នៅម្នាក់ឯងអប់សក់ដល់អប់សក់គាត់ទៅបួសដល់គាត់ត្រឡប់មកវិញប្រពន្ធហ្នឹងអ្នកចិត្តខាងគេថាអ្នកបងឯងសំណាងណាសូមអនុមោទនាបុណ្យណាគាត់ថាសាធុបុណ្យអីហ៎ប្តីអ្នកបងទៅបួសយ៉ាក់អាកាចាស់ ជេរយោជេរយោហើយបានអ្នកផ្ទះថាលោកបួសហើយទេបួសក៏ដោយអត់ប្រាប់មួយម៉ាត់វាអត់ប្រាប់អញសោះមាននេះទៅតាមជេរដល់វត្តហ្នឹងហើយហើយរឿងរឿងថាអាមៈផនទេពោះប៉ិនជាអីនៅក្រោយខ្នងនឹងមានមែននៅពោធិ៍សាត់ហ្នឹងក៏មានមែនមែនអ្នកកំ plaign ចិត្តថាទេណាអាហ្នឹងរត់ទៅបួសហើយប្រពន្ធទៅតាមមកមានផ្ទៃអីរត់ទៅបួស ហ្នឹងហើយរឿងបួសអញ្ចឹង អាចមានទោសនិងមិនមានទោសបើបួសយករួចខ្លួនណាមានទោសបួសយករួចខ្លួនអត់ទទួលខុសត្រូវខ្ជិលចិញ្ចឹមអីអីអាហ្នឹងគឺមនុស្សហ្នឹងមនុស្សអត់ល្អតែបើមនុស្សហ្នឹងវាមានភាពនឿយណាយមួយក្នុងជីវិតឈប់ត្រូវការអីទាំងអស់ឃើញទោសមែនតែនអត់មាន ប្រាថ្នាអីផ្សេងទៀតទេបួសទៅជួបព្រៃបាត់ឈឹងហ្មងអាហ្នឹងអត់អីទេ អាហ្នឹងគឺលះបង់មែនតើហ្មងតែបើខណៈខ្ជិលចិញ្ចឹមគេអូអាហ្នឹងបើអាត្មាដឹងក៏មិនអោយបួសទេបើទៅសុំអាត្មាបួសព្រោះតែខ្ជិលចិញ្ចឹមប្រពន្ធណាថ្មោងអាហ្នឹងនេះមិនមែនបួសព្រោះជ្រះថ្លាណាបួសព្រោះខ្ជិលហ្នឹងយល់ទេហ្នឹងបើបួសទៅរកសច្ចៈធัวបួសដើម្បីរកផ្លូវត្រូវពិតប្រកបអត់អីហ្នឹងហើយ តែបើខណៈបួសអត់ទទួលខុសត្រូវធុញថប់ប្រពន្ធជេរខឹងក៏រត់ទៅបួសដែរអានឹងមានតែមានអ្នករត់ទៅបួសកន្លែងអាត្មាដែរខឹងប្រពន្ធរត់ទៅបួសហើយមិននេះនេះអីមានកូនកំមកំមមកហើយប្តីអាត្មាមិនថាឈ្មោះគាត់ទេនាំគាត់លឺទៅគាត់ខ្មាស់ដល់ពេលចឹងទៅ រត់ទៅកន្លែងខ្មែរហ្នឹងថាប៊ូហ៎មកសួរទៅរឿងអីអត់អីទេប៊ូហ៎សូមប៊ូហ៎ប៉ុនមើលចិត្តវាអត់សុបាយសោះឲ្យរៀនធូនអង្គុយភ្លឹកភ្លឹកអូសង្ស័យឆ្លោះគ្នាមួយប្រព័ន្ធហ្នឹងដល់អាត្មាទេទូរស័ព្ទទៅសួរកូនកូននៅបរទេសដែរប៉ុន្តែប្រទេសនេះប្រទេសផ្សេងទៀតបានកូននោះយំពេញផ្ទះលបងជួយផងលបងបានដឹងរឿងរ៉ាវសពគ្រប់ បានស្មាថឹងរឿងប្តីប្រពន្ធវាចេញចុះតិចតិចពយល់មិនក៏អត់ដែរបួសហើយបួសព្រោះប្រពន្ធខ្លាំងពេកណាហើយការហ្នឹងដល់ពេលត្រូវឡើងយន្តហោះទៅវិញប្រពន្ធនោះរៀបទៅនរណាងវក៏មិនបានតិចដុល្លារមួយមកតិចដុល្លារមួយមកមកវគាត់ទៅវិញគាត់មិនទៅបានអាត្មានិយាយមួយប្រពន្ធនោះបានប្រពន្ធថាហេតទៅណាទៅរ៉ះអីអីសិតតែដាច់អហង្ការរៀងខ្លួនណា អាត្មាពយល់ទៅតែយើងវាអញ្ចឹងហើយអាត្មាយល់ហើយចិត្តញោមមិនមែនចោលជាពាក្យអីទៀតទេប៉ុន្តែកូនយើងកំពុងរៀនតែកាលណាឪពុកម្ដាយបែកគ្នារៀន គឺត្រូវតែធ្លាក់ហ្មងណាវិបត្តិរបស់យើងយើង ដឹងយើងប៉ិនប៉ុណ្ណេះយើងមិនជាប់ជាពាក្យអីច្រើនប៉ុន្តែកូនប្រាប់គាត់ណាឲ្យគាត់មកហើយអាត្មាប្រាប់ទាំងចិត្តប្រុសប្រុសអាត្មាក៏ប្រុសដែរប្រពន្ធមកទន់តន្តិចនឹងងាប់ស្ដោកឥឡូវហ្នឹង ក៏សុកចិត្តមកមកដល់សុភ័ក្រសុំទៅហើយទៅវិញបាត់ទៅជុំពោះជុំអីទៅញញោមឃើញអត់ព្រោះថាទឹកហូររិចរិចលេងអីរិចថ្មមែនទេស្ដាប់ពាក្យអង្វរលេងអីអាណិតនេះអាថ្មហ្នឹងវាទឹកចិត្តទុនដែរណាឬថាអង្វរហ្នឹងដឹងមិនចិត្តចិត្តអ្នកធរច ណាប៉ុន្តែគេថាអញ្ចេះជួនកាលក្នុងជីវិតយើងចិត្តល្អជាបុណ្យក៏ប៉ុន្តែចិត្តទុនជាទោសចិត្តល្អជាបុណ្យតែបើចិត្តទុនអាចជាទោសនឹងទុនតាមគេបញ្ជោគេអង្វចុះឡើងចុះឡើងទៅហ្នឹងហ្នឹងអស់ហើយណា អស់ហើយអស់ហើយកន្លងឆ្លងលោកលោកលោកលោកខ្លះឆានមុនម៉ោង2:10ហើយដល់ឆានមិនទាន់ហើយបដោយហួរម៉ោង2:10ហ្នឹងត្រូវបាត់ទីទី1ហើយអ្នករក្សាសិលដូចគ្នាអឺអាហ្នឹងវាគ្រាន់តែពាក្យនិយាយលេសហេគណៈចង់ដឹងទៅយ៉ាងហេតុធិតពិតជួនកាលម៉ោងខ្លះវាដើរមុនថ្ងៃបើច្បាស់យើងមើលថ្ងៃ បើបើសិនណាម៉ោងនឹងវាលើសមែនប៉ុន្តែថ្ងៃវាអត់តន់ជ្រេអត់អីណាហ្នឹងហើយម៉ោងលើសលើសទៅព្រោះសម័យព្រះមានវាស់ម៉ោងហ្នឹងវាស់ថ្ងៃហ្នឹងហើយចឹងយើងមើលថ្ងៃមិនកើតដូចវាសតុំអីធ្វើម៉េចទៅបងហ្នឹងហើយប៉ុន្តែវាមិនសតុំរាល់ថ្ងៃអីអញ្ចឹងហ្នឹងអឺយើងអាចមើលផ្ទៀងទៅថ្ងៃណាមានថ្ងៃយើងផ្ទៀង1ម៉ោងទៅហ្នឹង ហ្នឹងហើយមើលឃើញម្ដងយកផ្ទៀង1ម៉ោងទៅឲ្យដឹងហ្នឹងហ្នឹងហ្នឹងពាក្យហ្នឹងចិត្តតែលឺតតអញ្ចឹងថាតែជាប់ភ្នែនហើយចិត្តតែឆាន់ទៅអានឹងរឿងថាខ្លួនឯងទេហើយបើសិនជាជាប់ភ្នែនហើយចិត្តតែឆាន់ទៅអាត្មាអង្គុយគុំងើបអូឆាន់តិចម្ដងវាចេកប្រាច់គ្នានឹងយូរយូរដាក់ម៉ាត់ទៅដល់ល្ងាចអីទៀតទៅ អាហ្នឹងមិនពិតទេអាហ្នឹងណាវិន័យនិយាយថាកាលខុសគឺព្រះអាទិត្យជ្រេហ្នឹងតែជ្រេខុសហើយណាសូមមួយសូមលោកចាស់គ្រូជួយបំភ្លឺអំពីទោសរបស់អ្នកដើរលេងច្រៀងរំវាជាអបាយមុខបង អបាយមុខយើងធ្លាប់ដឹងមាន4ប៉ុន្តែទាំងអស់មាន6រឿងមហោស្រពមិនបាច់តែច្រៀងរំទេទៅមើលមហោស្រពក៏អបាយមុខដែរណាហើយវិនិច្ឆ័យមែនតេនហ្នឹងវាវិនិច្ឆ័យទ្រពសម្បត្តិវាដូចអត់មានបានអីសោះហ្មងយើងគិតចាំមើលមើលបើទៅច្រៀងបានលុយអានឹងដូចគ្រាន់បើដល់ទៅច្រៀងសបាយនឹងច្រៀងអស់លុយមែនទេមែនទេ ជឿទៅជាងអស់លុយហ្នឹងណាហ្នឹងគេរំបានលុយគេរំបានលុយគាត់តែគេធ្វើឲ្យយើងសិក្សាប៉ុន្តែហ្នឹងរឿងផ្សេងមួយទៀតមិនមិនជាអបាយមុខទេក៏ប៉ុន្តែព្រះអង្គសម្ដែងជាមួយនឹងអ្នកពតៈហ្នឹងអាហ្នឹងក៏ជារឿងបាបមួយព្រោះធ្វើឲ្យគេវង្វេងហ្នឹងហ្នឹងហើយណាអញ្ចឹងបានអាត្មាមួយយ៉ាងដែរពីមុនចង់ធ្វើអ្នកចម្រៀងតា ហ្នឹងហើយបើសិនជាទៅជ្រៀងក្មេងៗស្គាល់ច្រើនចាស់ចាស់ដល់ធរចាស់ដល់ធរចឹងមកទៅឲ្យលោកឲ្យលោកដឹកមកទី2ស្ត្រីពោះធំហើយធ្វើឲ្យកូនរលូតប៉ុន្តែពុំមានចេតនាតើមាន អត់មានចេតនាអត់មានទោសអីទេហ្នឹងហើយបើបើមានចេតនាទម្លាក់ចោលអាហ្នឹងគឺជាការធ្វើឲ្យជីវិតហ្នឹងហើយនិយាយរួមទៅឲ្យតែអត់ចេតនាសម្លាប់អត់អីបាទរឿងការបាត់កូនទៅអ្នកខ្លះស្ដាយទៅទៀតនោះណាក្នុងពោះមែនដូចថ្ងៃមុនប្អូនថ្មបាត់អស់កូនមួយដែរ ប្តីគេកើតទុកប្រហែលថ្ងៃហើយទី3តើការផ្សាយមេត្តាដល់សពសัตว์លុះត្រាតែជ្រោចទឹកទៅបានឬក៏មិនបានណាអានឹងវាជារឿងពិធីទេព្រមតែយកសម្រាប់តាមពុទ្ធដែរព្រះអង្គណាលោកស្រោចស្រោចទឹកដែរព្រះអង្គយេអត់ទេលើនិយាយថាស្រោចជ្រោចទឹកនឹងចេះទេដល់យើងយ៉ាងកេញអីនេះអឺប្រវត្តិ ពីដើមគឺអឺតេខណាទុទឹកតេខណាទុនឹងពីដើមប្រសងឆាន់នឹងដៃណាដល់ពេលឆាន់ហើយញាតិញោមនឹងយកទឹកមកលាងប្រហោះលោកទឹករបៀបហ្នឹងគេហៅថាទឹកតេខណោទុមកលាងដៃលោកហ្នឹងហើយដល់ពេលក្រោយមកលោកឆាន់សភាទៅយកទឹកមកមិនដឹងចាក់តាណាទៀតបើលោកអត់ប្រឡាក់ដៃគាត់គាត់ ជ្រូចតំណាងអីចឹងទៅយូរធ្លាប់មកដល់ថ្ងៃហ្នឹងហ្នឹងមានក៏បានមិនមានក៏បានគាត់តែគេសូត្រទឹកនេះនៅពេលសូត្រយ៉ាងកិនហ្នឹងហើយយ៉ាងសូត្រទឹកនេះដើម្បីជាបានព្រះនាងហេតុនេះជាសាក្សីហ្នឹងចេះតែយល់តគ្នាទេប្រពន្ធអត់ដែរបរិញ្ញាអញ្ចឹងទេណាមើលដូចដូចអាត្មា លើកឧទាហរណ៍ព្រះសរិបុត្រដែលប្រកេន ទៅព្រះមោគលានហ្នឹងមានជ្រូចមានអីលោកឆាន់នឹងត្មងខ្ញុំកណាឈ្មោះលីសៀនឈ្មោះសាចិនណោះសូមថ្លែងបង្គំលោកម្ចាស់គ្រូខ្ញុំកណាអាចមាន សំណួរ2 1សិល5សិល8តើហេតុអ្វីខុសគ្នាចុះវាខុសគ្នាស្រាប់ហើយកាន់តែ1 5 1 8ហ៎ ហ្នឹង8តំដល់ថ្ងៃយប់តំដល់ថ្ងៃមួយយប់ហើយដល់ពេលក្រោយពី18ទៅសិល5ដដែលសិល5ដដែលហ្នឹងអានេះបើគេគេនិយាយពីធ្វើគេហៅថា over time ដូចអាការងារថែម៉ោងយល់ទេដូចយើងធ្វើការប៉ុណ្ណឹងប៉ុណ្ណឹងប៉ុន្តែវាមានអា part time ទៀតណាថែម៉ោងណាណាចាំមានថ្ងៃដល់កាន់8 8ដល់ អឺចេះឥឡូវខ្មែរនិយាយបន្តិចថាថាកម្រិតដែលថាដំបងបំផុតហ្នឹងគឺសិល5ដើម្បី អនុគ្រោះដល់មនុស្សគ្រប់គ្នាដែលអាចធ្វើបានស្រួលព្រោះមនុស្សភាកច្រើននៅ ក្មេងៗនៅស្រឡាញ់ខ្លួនតែង ខ្លួនតែងអីអញ្ចឹងណាណាអហើយប្តីប្រពន្ធគ្នាស្រឡាញ់គ្នាចង់ងាប់ឲ្យឲ្យដេកបែកគ្នាវាពិបាក អញ្ចឹងទៅបានជាមានឧបោសថសិលនឹងឲ្យរៀនលះរៀនលះនឹងរៀនលះក្នុងមួយសប្តាហ៍បានមួយថ្ងៃនឹងទៅកាន់កាន់ហាត់ទេអានេះកាន់ហាត់បន្ថែមទេនឹងហើយដូចជាអឺមិនតែងខ្លួន មិនរំមិនច្រៀងហើយបើយើងយកអា8ហ្នឹងទៅដាក់រាល់ថ្ងៃហ្មងគ្នាកាន់មិនកើតបើនៅនៅមេក្មេងយល់ទេនឹងគ្រាន់តែជាហាត់តមម្ដងមួយយាមអញ្ចឹង នឹងអឺសិល4សិល5យើងតំសម្រាប់សត្វភូមិអីចឹងណាហើយបើសិល8តមកថ្ងៃមកយកលេខក្រោយពីសិល8មកអត់កាន់លើខ្ញុំណាមកយកអត់ទេណាសិល8គេថារក្សាអូអញ្ចេះអញ្ចេះនិយាយរយនិយាយដើមគេនិយាយស្អីស្អីអឺខ្ញុំមិនតន់ស្គាល់សិលសិល5ហ្នឹងក៏អត់ត្រូវនិយាយដើមគេដែរ រក្សាសិល5មានកម្មបត្តិ10រក្សាសិល5គឺមិនមែនបានន័យថាអ្នករក្សាសិល5និយាយដើមគេបានមិនមែនចឹងទេមិនចឹងទេមិនចឹងទេសិក្ខាបទអ្នកឧបោសថកន្ថែមតែ3ទេទី1អត់បរិភោគល្ងាចឃើញទេហើយទី2នឹងមិនរំមិនច្រៀងហើយនឹងមិនតែងខ្លួន ហើយទី3ហ្នឹងអាសនៈខ្ពស់ហួសប្រមាណមាន ពាក់ព័ន្ធរឿងនិយាយណាអត់ទេណាគ្រាន់តែរៀនលះរៀនលះរៀនលះម្ដងមួយយាមណាហើយចំណុចខុសគ្នាចំណុចទី3នោះអឺបើនិច្ចសិលរវាង ប្តីប្រពន្ធនៅរួមចំណែកអីបាន តែគណៈពេលដែលអបោសិនហ្នឹងហាមទាំងអស់បហលិហាមដល់ថ្ងៃហ្នឹងទេតែមួយថ្ងៃហ្នឹងរៀនតមខ្លះទៅ យល់អត់រៀនតមខ្លះទៅបើប៉ះអីអចេតនាអត់ទេប៉ះសាច់ប៉ះអីកោខ្យល់ឲ្យអីមានស្អីតិចប្រពន្ធឈឺអត់កោខ្យល់ឲ្យទៀតចុះហ្នឹងហើយហ្នឹងហើយហ្នឹងហើយហ្នឹងហើយ ឈឺអីនៅច្របាច់ដៃច្របាច់ជើងគ្នាបានអត់អីទេហ្នឹងហ្នឹងសិល8ហ្នឹងហ្នឹងដូចប្រែយើងទិញអីទៅអាចទទួលបានស្មោះហ្នឹងនៅលើដីក្នុងតែនៅរូបឯងនៅឆ្ងាយនេះតើយើងទទួលកសលផលបងទៅដល់ទេបងពាក្យថាដល់សំខាន់គឺដឹងបើអត់ដឹងគឺអនុមោទនីអត់កើតទោះបីនៅលើដីក៏ដោយនៅលើដីក៏ដោយតែអត់ដឹងហើយមិនមានចិត្តជ្រះថ្លាទៀតនៅតែអត់កើតដែរ ហើយធ្វើម៉េចឲ្យគេបានដឹងដោយយើងរឿងទេសត្វលោកប្រព្រឹត្តទៅតាមកម្មអញ្ចឹងបានចំណុចខាងនេះពពុទ្ធគ្រាន់តែជាការសម្ដែងចំណុចចុងក្រោយកុំឲ្យយើងប្តេជ្ញាផ្ដួលខ្លាំងពេករឿងហ្នឹងពេលគេសួរថាតើកែវឧទ្ទិសបន ទៅពិតជាដល់ព្រះអង្គសម្ដែងរៀបរាប់មកអ្នកដែលអាចទៅអនុមោទនាបនបាននឹងតិចបំផុតហ្នឹងគឺភាកច្រើនគឺអ្នកអនុមោទនាអត់បាន ចឹងបានជាពពុទ្ធបង្រៀនឲ្យយើងប្រឹងពេលដែលនៅរស់នេះនៅរស់នេះណាបណ្ដាយគុកអីខំធ្វើបណ្ដាយគាត់តន់នៅរស់ហ្នឹងចឹងបើតន់ខែភ្លឺតន់ខែហ្នឹងហើយដូចអស់ហើយណាអស់នៅអស់នៅចាក់ពន់លើចាក់ពន់លើព្រះអង្គផ្ទាល់សួរអាត្មាយកពន់កាលចឹងចាក់ពន់លើកិត្តិយសមិនមែនចាក់ពន់ធម្មតាទេបាទមានបុគ្គលម្នាក់ខ្ញុំកណ្ដាលបាន យើងកណាចុកជើងណាស់ខ្ញុំកណាសួរខ្លាចព្រះអង្គមុនទៅ ហើយអត់បានសួរពួកសំណួរហ្នឹងគេថាអឺគេស្ដាប់ឮមកវគ្គដែលព្រះអង្គទេសនានៅអាមេរិកឬទេសនានៅណាខ្ញុំខ្ញុំកណាមិនបានដឹងទេប៉ុន្តែអឺព្រះអង្គគេថាព្រះអង្គតាំងខ្លួនជាព្រះគ្រូខ្ញុំកណាសួរថា អឺលោកទេសនៅកន្លែងណាដាប់អ៊ីនធឺណិតហ្នឹងទេសនៅប្រទេសណាហើយរូបភាពយ៉ាងម៉េចបើខ្ញុំបើកមើលតើរឿងនឹងពិតឬមិនពិតព្រោះហើយបញ្ជាក់ទៀតបុគ្គលនឹងថា ទុំបីតែព្រះអរហន្តព្រះអរហន្តក៏មិនដែលតាំងខ្លួនជាព្រះគ្រូដែរហេតុម៉េចបានព្រះអង្គសានសុជាលោកតាំងខ្លួនលោកជាព្រះគ្រូ អានេះសំនួរហើយហើយខ្ញុំចាប់ខ្ញុំចាប់ខ្ញុំនិយាយប្រាប់ខ្ញុំខ្ញុំចង់ជួលលោកផ្ទាល់ពិបាកផ្ទាល់ដល់កិត្តិយសហើយខ្ញុំជួលថា រូបភាពនឹងយ៉ាងម៉េចហើយថ្ងៃខែនឹងយ៉ាងម៉េចហើយទេសនៅកន្លែងណា បានព្រះអង្គនៅបានព្រះអង្គតាំងខ្លួនជាព្រះគ្រូពូបព្រះសរិបុត្រនិងព្រះអរហន្តមិនដែលតាំងខ្លួនជាព្រះគ្រូផងមិនក៏លោក អាចតាំងខ្លួននៅព្រះគ្រូបើឲ្យជួយគិតមើលណាយើងពិភាក្សាមើលបានខ្ញុំថាខ្ញុំតាំងពីស្ដាប់ព្រះអង្គនឹងសានសុជា លោក ទេសនាមករហូតខ្ញុំស្ដាប់ ហើយច្រើនណាស់ច្រើនណាស់ទូកម្មមួយថ្ងៃខ្ញុំស្ដាប់7 8ម៉ោងខ្ញុំអត់ដែលឮលោកតាំងខ្លួនធ្វើជាព្រះគ្រូសោះបើអញ្ចេះមាន យើងអាចនិយាយថាអ្នកពុទ្ធបរិស័ទដែលនិយាយមុនណានិយាយមុនព្រះអង្គទេសនា គេហៅនឹងនីតិនេះមុននេះព្រះគ្រូសានសុជាតិលោក និមន្តមកទេសនាអញ្ចឹងចូលពុទ្ធបរិស័ទទាំងអស់គ្នាស្ដាប់ប្រទេសនាដោយព្រះអង្គសាមទជាតិដូចតទៅ អាហ្នឹងខ្ញុំកណាលឺប៉ុន្តែឲ្យព្រះអង្គតាំងខ្លួនថាព្រះអាត្មាជាព្រះគ្រូឬក៏ប្រាប់គេថាអាត្មាជាព្រះគ្រូអាត្មាចេះអាត្មាមិនចេះមិនថាចឹងថាព្រះអង្គជាព្រះគ្រូព្រះគ្រូក្នុងព្រះត្រៃបិដកទាំងអស់ ដេញព្រះអង្គអឺគឺថាចាំចេះជានិច្ចកាលដើម្បីមកផ្សព្វផ្សាយឲ្យបងប្អូនពុទ្ធបរិស័ទស្ដាប់អញ្ចឹងបានសួរខ្ញុំក៏ដល់សួរថាតើកន្លែងណាថ្ងៃណា ខែណាទីនៅប្រទេសណាដើម្បីខ្ញុំបើកអានឹងឮខ្ញុំទៅជួបផ្ទាល់នឹងលោកប៉ុន្តែបើលោកតាំងខ្លួនជាព្រះគ្រូមែនគឺថាខ្ញុំអត់គ្រប់គ្រងខ្ញុំកណាថាអញ្ចឹងប៉ុន្តែខ្ញុំតាំងពីស្ដាប់មករហូត បើ4 5តែ4 500ទៅចុះមិនតិចទេ10កន្លែងណាឲ្យតែមានពនាមព្រះអង្គខ្ញុំក្តារស្ដាប់ដាប់យូរទៅដូចមិនដែលឃើញសោះហើយរឿងអីបានគេនិយាយប៉ុណ្ណឹងហើយគេគេហ្នឹងគេថាគេមិនគ្រប់គ្រងទេលឺចឹងគេថាខ្ញុំខ្ញុំកណាថាមិនលឺហេតុម៉េចបានគេគេថាគេមកឯងមិនលឺម៉េចបើនិយាយប្រេបនិយាយប្រាស់និយាយចឹងច្បាស់លាស់ណាស់ដល់ឥឡូវខ្ញុំកណាបញ្យលគេទៅអត់ អត់ឃើញកន្លែងណាដែលព្រះអង្គតាំងខ្លួនជាព្រះគូឥឡូវនោះគាត់តាមមកស្ដាប់ព្រះអង្គដូចខ្ញុំកណាតែយល់យល់ឲ្យស្ដាប់បញ្យលតាំងពីរបៀបបញ្យលរបៀបត្រៃបេដកលើកឧទាហរណ៍ដាក់មកហេតុផលលើក ឡើងត្រឹមត្រូវទាំងអស់ដល់លើគាត់តាមស្ដាប់មកវិញហើយគាត់និយាយជើវិញគាត់ថាខ្ញុំមិនមែនថា លោក តាំងខ្លួនជាព្រះគ្រូទេគាត់ដូរទៅវិញ ខ្ញុំថាគាត់បើសិនណាជាព្រះអង្គសានសុជា លោក តាំងខ្លួនជាព្រះគ្រូថាអានឹងគឺ អត់ត្រូវបងសាវ៉ាប៉ាចង់បន្ទោសតែមិនដឹងយ៉ាងម៉េចគេចង់បន្ទោសចឹងដល់ព្រះអង្គមានចម្លើយយ៉ាងម៉េចឲ្យបានច្បាស់លាស់បងពុទ្ធបរិស័ទយើងស្ដាប់អរគ្នាអរគុណបង ណាតាមពិតមិនដឹងឆ្លើយថាម៉េចបើយើងមិនដឹងដែរបាទបាទអឺពីព្រោះពាក្យហ្នឹងគឺជាពាក្យដែលគេហៅពីព្រោះបើយើងគិតតាមភាសាភាសា ពាក្យសម្រាប់ខ្លួនឯងហៅគឺយើងនិយាយថា ខ្ញុំបកណាអាត្មាភាពអីចឹងណាពាក្យសម្រាប់ខ្លួនឯង ដល់ព្រះគ្រូហ្នឹងវាសម្រាប់គេអ្នកហៅឬក៏ដូចព្រះគ្រូចៅអធិការខ្វែពាក្យហ្នឹងគេហៅធម្មតាណាអឺព្រះគ្រូចៅអធិការព្រះគ្រូចៅអាវាសហ្នឹងហ្នឹងសម្រាប់សម្រាប់ហៅអ្នកផ្សេងអញ្ចឹងណាព្រះថេរៈហ្នឹងហើយសំបីប្រធេរៈខ្លួនឯងហ្នឹងក៏លោកអង្គួរនិយាយថាក្នុងនាមអាត្មា ជាប្រធេរៈក៏លោកមិនបាច់និយាយចឹងដែរសម្រាប់គេហៅ ហ្នឹងហើយដូចគ្រូអញ្ចឹងវាមានពីរករណីតាមពិតសិស្សហៅគ្រូថាលោកគ្រូប៉ុន្តែជួនកាលគ្រូមិនបាច់ហៅខ្លួនឯងថាលោកគ្រូទេប៉ុន្តែមានករណីផ្សេងទៀតឧទាហរណ៍ថាអឺបើនិយាយជាមួយសិស្សមតីសិស្សតូចតូចណាអាចហៅអញ្ចឹង មកមកមកមួយលោកគ្រូណាមកមួយលោកគ្រូលោកគ្រូនាំទៅនេះទៅនោះនិយាយចឹងបានជារបៀបនឹងជារបៀបដែលណែនាំកូនក្មេងឲ្យហៅយល់ទេហ្នឹងហើយប៉ុន្តែបើសិនជាមនុស្សធំធំដូចគ្នាមិនបាច់ហៅខ្លួនឯងលោកគ្រូទៀតទេមែនទេហ្នឹងហើយរឿងហៅខ្លួនឯងលោកគ្រូហ្នឹងគឺសម្រាប់សិស្សតូចតូចដូចគ្នាអត់ដឹងហៅថាម៉េចណាហ្នឹងហើយតាំងដេញ ហើយបដិគុណមានតាំងពីការតាមពាក្យដែលគេហៅហ្នឹងជាបើប្រាញ់គេហៅគេថាប៉ូលីណាគឺថាវាសំរុំណាស់ដែលគេហៅអញ្ចឹងយើងដាក់ខ្លួនយើងថាយើងពាក្យហ្នឹងទៅនិយាយគឺថាមានពុទ្ធមានបោត្រឹមត្រូវល្អបាទហើយហាត់មិនឲ្យគេប្រចាំរឿងរឿងពាក្យអ្នកនិយាយជួនកាលអឺយើងមិនអាចទៅឃុំក្រងបានទេណា សំបីពពុទ្ធក៏ព្រះអង្គថាដែរ ថាតាំងពីដើមមកបុគ្គលណាមួយ ដែលរួច អំពីពាក្យសរសើរនឹងនិន្ទាអត់មានទេសំបីតែព្រះសម្មាសម្ពុទ្ធពពុទ្ធណាកុំថាឡើយអាស្មានឹងវាមិនដឹងទៅប្រៀបមួយព្រះអង្គថាបានរោមជើងព្រះអង្គទី ប្រមាណទេសំបីព្រះអង្គនឹងក៏គេនិន្ទាដែរមានសម័យខ្លះមីម៉ាយមីម៉ាយនឹងនាំជេរនាំគ្នាជេរព្រះអង្គ តេះដៀលថាសាសនាអីដឹកនាំឲ្យដាច់ពូជចឹងនាំប្រុសប្រុសទៅបួសអស់អាលីងមានវិម័យវិម័យជេរព្រះអង្គចឹងព្រោះសម័យនោះបួសគេមិនងាយសឹកទេទៅបួសដោយរាល់ថ្ងៃនេះគេមិនសូវភ័យបួសដោយសម័យព្រះគេភ័យណាស្រីស្រីភ័យណាហ្នឹងហើយនឹងមានជាងមិនថាពាក្យហ្នឹងគឺថាដូចថ្មចេះតាមានវិធីសាស្ត្រប្រាប់ខ្លួនឯងចឹងរាល់ពេលឮទាំងឡាយហ្នឹង គេនិយាយពីយើងយ៉ាងណាជួនកាលមកពីគេស្គាល់យើងអត់ច្បាស់ណាស្គាល់ប្រហើប្រហើណាវាអត់កកោណាប្រហើរហូតចឹងទៅលហៀងលហៀងចឹងទៅអឺសំបីតែញាតិញោមខ្លះហ្នឹងមើលញាតិញោមខ្លះនៅពោស័តនៅចិត្តអាត្មាហ្នឹងញាតិញោមអាត្មាធ្វើវត្តឲ្យសំដែងធោផ្សាយតាមវិទ្យុហ្នឹងជិត10ឆ្នាំមកដំបូងគាត់ណែស្ដាប់គាត់លឺប្រហើទៅតាមគេថាអាត្មាហ្នឹង ដឹកនាំដឹងស្អីពហិយក៏អត់ មានអីក៏អត់មានដឹកនាំតាមយេស៊ូគាត់ក៏ជឿតាមគេអញ្ចឹងទៅហ្នឹងហើយរហូតដល់គាត់ទៅនៅអាមេរិកប្រហែលឆ្នាំដល់ទៅវត្តទៅមានញាតិញោមគាត់ចែកឌីសចែកអីទៅជាទៅជួបចែកចែកដល់គាត់ស្ដាប់គាត់ស្ដាប់ពីនោះមកវិញនៅចិត្តអាត្មានេះជាង10ឆ្នាំគាត់ដែរស្ដាប់អានឹងមានន័យថាមិនមកពីមិនតាន់មានឧបបៈនេះស័យហ្នឹងហើយ អត់តានមានឧបនិស្ស័យហ្នឹងហើយមើលអ្នកខ្លះហ្នឹងពពុតត្រាស់45ឆ្នាំរហូតដល់ថ្ងៃព្រះអង្គប្រណិពាននេះបានទៅសុផតតិនោះចុងក្រោយពីដំបូងឡើយចិត្តតែចង់ទៅដែរចិត្តប៉ុន្តែដូចមិនតន់ចង់មិនតន់ចង់ដល់ថ្ងៃហ្នឹងឮថាព្រះអង្គប្រណិពានហេបើមិនទៅអស់ពេលហើយមើល45ឆ្នាំហើយនៅចិត្តនឹងដែរនោះអត់ទាំងទៅចិត្តផងមែនទេ ឯមុំអាត្មាគេនិយាយខ្លះទៅមុំព្រះគេនិយាយទៅហើយមែនទេឲ្យគេនិយាយខ្លះទៅហ្នឹងហើយម្យ៉ាងទៀតអាត្មាសប្បាយចិត្តអញ្ចេះអ្នកដែលនិយាយអាក្រក់ពីអាត្មាអាត្មាអត់ដែលពិបាកចិត្តអត់ដែលអន់ចិត្តទេមានពីរករណីទី1គឺស្គាល់អត់ច្បាស់ទី2គឺខឹងអាត្មា ហើយទាំងពីរហ្នឹងអត់អាក្រក់ទាំងអស់ថងថាប្រសិនបើអាត្មានឹងជាមនុស្សកត្រឹកកត្រីរើសសម្រាមក្បែរផ្សារណាគ្មានអាណាមកអង្គុយនិយាយដើមទេមកពីយើងវានៅក្នុងចិត្តគេនឹងជាស្អីមួយមកគេជានិយាយដើមហ្នឹងត្រឹមត្រូវត្រឹមត្រូវភាសាហ្នឹងគឺខ្ញុំកណាមែនអត់មែនអត់ហ្នឹងហើយមកពីយើងនឹងវារៀងទៅអីមួយយ៉ាងហើយនិយាយទៅក៏មានអ្នកចូលចិត្តស្ដាប់ដែរខ្ញុំតែនិយាយដើមហ្នឹងឥឡូវទៅនិយាយដើមកូនក្មេងមួយទៅរើ សម្រាមឬអីគ្មានណាសូវស្ដាប់ប៉ុនបើនិយាយថាសាមសុជាទៅលប់កូនកុំគេមកមិនស្ដាប់ច្រើនមែនអត់ហ្នឹងហើយប៉ុន្តែបើខ្ញុំកាខ្ញុំទូលព្រះអង្គខ្ញុំកណាមើលលើឃើញហ្នឹងដូចទៅរឿងហ្នឹងវាដាល់ដាល់ដូចរឿងចាស់ចោះអ្នកដែលល្បីអ្នកដែលល្បីខ្ញុំកណានិយាយចឹងអ្នកដែលល្បីគឺមានការទីទានហ្មង ត្រូវហើយមានការទីទៀនតអ្នកល្បីចុះអាអ្នកដែលមិនល្បីមិនក៏មិនទីទៀនវាត្រូវតែអញ្ចឹងគេណាឆ្ងល់ចឹងបានគេបានលើកគេវាត្រូវតែអញ្ចឹងណាប៉ុន្តែអ្នកនោះអ្នកនោះតាំងខ្លួនជាគ្រូរួចហើយអ្នកដែលទីទៀនណាតាំងខ្លួនជាគ្រូខ្ញុំកណាបានហើយតាំងខ្លួនខ្ញុំកណាលើកឧទាហរណ៍ថាជុំបើចំនួនប្រះព្រះចំនួនព្រះមានតាំងពីសិទ្ធិពុទ្ធសក្តិភូមិពុទ្ធដែល មហាសេដ្ឋីពូជស្ដាច់លោកទៅបួសអត់មានមានឋានៈក្រីក្ររបួសបានទេអញ្ចឹងពួកនោះគេអត់ប្រើពាក្យព្រះគ្រូទេពីពួកគេជាគ្រូរួចហើយអ្វីត្បិតគេទៅបួសលោកសំក៏គេមិនហៅគ្រូដែរអញ្ចឹងសម័យហ្នឹងអត់មានពាក្យអត់មានពាក្យនឹងថាតាំងខ្លួនជាគ្រូកើតទេពួកគេគេអ្នកធំមួយដែរហ្នឹងគេសិទ្ធិឋានៈស្ដេចឋានៈស្អីទៅបួសហើយមានអ្នកក្រណាសម័យសង្គមព្រះបងមែនទេ អឺនៅតែមានគ្រូអញ្ចឹងប៉ុន្តែគ្រូគេប្រើពាក្យជំនួសថាអាចារ្យណាខ្ញុំខ្ញុំកណាចង់និយាយចេះបងប្អូនខ្ញុំកណាចង់និយាយថាចប់ទៅខ្ញុំអ្នកនេះគឺបានមានពីរហើយទេគាត់ខ្ញុំកណាចង់ទៅសួរនេះដឹកគុណហ្មងដឹកគុណណាកុំសួរនេះច្រើនតែច្រើននាំពិបាកបែកវេនេះទេព្រោះខ្ញុំកណាចង់សួរថាខ្លះគេថាកើតស្លាប់ហើយកើតឡើងវិញ ហើយចំណែកចំណែកនេះយើងអបធម្មរិញបរមត្តយើងនិយាយថាគឺកើតមិនមិនមិនមានស្លាក់មិនកើតឡើងវិញទេគឺកើតហើយទៅចាប់បដិសន្ធិដែលទៀតចាប់បដិបដិសន្ធិមិនមិនកើតទេចាប់ទៅបដិសន្ធិតែម្ដងណា អត់ទេមិនមែនទេមួយកើតតម្ងន់ហើយមួយទៅចាប់បដិសន្ធិទៅចាប់បដិសន្ធិទៅតាមទៅទៅតាមទៅកម្មទៅកម្មទៀតដែលមានកម្មជាជាបច្ច័យតែគាត់ណាអស់ហើយកើតមួយទៅពាក្យតកើតមួយពាក្យថាបដិសន្ធិខ្ញុំកណាចង់ចង់សួរដល់គុណថាអឺពាក្យមួយណាជាការសំរុំទៀតសូមបងអង្គជួយមកភ្លឺផងទៀតណា អឺពាក្យទាំងពីរហ្នឹងសំទាំងពីរប៉ុន្តែន័យខុសគ្នា កាលណានិយាយថាកើត យើងនិយាយជាបញ្ញត្តិជាបញ្ញត្តិបុគ្គលទេហៅថាអឺលោកយាយវិសាខាគាត់ធ្វើបុណ្យហើយបានកើតឡើងនៅក្នុងឋានឋាននិមានរដីហ្នឹងហ្នឹងនិយាយជាបុគ្គលបញ្ញត្តិហ្នឹងហើយ ប៉ុន្តែបើនិយាយថាបដិសន្ធិគឺជាដំណើរនៃខណ្ឌនិយាយជាបរមត្តនិយាយជាបរមត្តសុទ្ធដូចគ្នានឹងយើងឥឡូវនេះអញ្ចឹងបើយើងនិយាយដោយបញ្ញត្តិយើងថាខ្ញុំកំពុងស្ដាប់ធម៌ឃើញទេតែបើយើងនិយាយដោយបរមត្តអត់មានខ្ញុំទេអ្វីដែលកំពុងកើតឡើងគឺសោតៈវិញញាណឃើញទេកើតឡើងដោយសារអីដោយសារសម្លេងប៉ះនឹងត្រចៀកសោតៈវិញ្ញាណក៏កើតឡើង នឹងនិយាយពីសង្ខារធัวនឹងអត់និយាយពីបញ្ញត្តិទេ តែបើនិយាយបញ្ញត្តិស្ដាប់បានថាខ្ញុំអ្នកស្ដាប់ធัวឃើញទេនឹងជាបញ្ញត្តិដូចជាអាត្មានិយាយថាអាត្មាកំពុងសំដែងធัวនិយាយជាបញ្ញត្តិវោហាសម្រាប់និយាយហ្នឹងហើយប៉ុន្តែបើនិយាយដល់ធัวថាអត់ទេសំលេងកើតឡើងព្រោះចិត្តជាបច្ច័យនឹងឃើញទេវាវាកើតឡើងព្រោះចិត្តជាបច្ច័យដោយសារចិត្តចង់និយាយអញ្ចឹងបើវាចេញមកអញ្ចឹងហ្នឹងហើយឃើញទេ អនិយាយដោយបញ្ញត្តិអាត្មាស្អីគឺសានសុជាតែបើនិយាយដោយបរមត្តអត់មានសានសុជាទេនឹងហ្នឹងហើយមកពីញាតិញោមស្គាល់អាត្មាថាសានសុជាមកពីធ្លាប់ប្រកាសអញ្ចឹងតែបើមិនស្គាល់អញ្ចឹងគេដាក់ឈ្មោះអាត្មាថាលោកតានលោកតាជាសុសានវិញមកប្រកាសជាស្គាល់ថាជាសុសានណាមែនទេហ្នឹងហើយឬក៏លោកតាក្អុកអញ្ចឹងទៅក៏ស្គាល់ថាលោកតាក្អុកអញ្ចឹងទៅហ្នឹងឃើញទេ ប៉ុន្តែបញ្ញត្តិយើងអាចសម្គាល់បានចាចាចាចាអដូចរបស់នេះនិយាយដោយបញ្ញត្តិយើងហៅថាប៉ាន់តែតែបើនិយាយដោយធាតរបស់វាគឺធាតដីមិនមែនប៉ាន់ទេដីវ័យបែកបើដីឃើញទេអានឹងចឹងដែរឈើអីចឹងបញ្ញត្តិយើងហៅថាតុកទៅតែនិយាយដល់ធាតរបស់វាធាតឈើចឹងណាអញ្ចឹងពាក្យហ្នឹងពាក្យថាកើតក្នុងភពថ្មីហើយនឹងបដិសន្ធិកើតនិយាយពីដំណើរបញ្ញត្តិបុគ្គល បើនិយាយដោយបរមត្តគឺបដិសន្ធិណាវិញ្ញាណណាយល់ហើយណាយល់ចប់ហើយចឹងដឹងដឹកគុណធ្វើសមាធិក៏មិនដឹងទេបើខ្ញុំសួរបើគុណឆ្លើយមិនបានក៏ហីគុណណាពីព្រោះចេះខ្ញុំកណាធ្វើសមាធិទៅថានេះថាមិនទៅហៅថាទី អារម្មណ៍ជានិព្វានទេគុណនៅពេលដែលឃើញអារម្មណ៍ជានិព្វានតើទេគុណឃើញគឺយ៉ាងម៉េចដែរទេគុណខ្ញុំកណាតខ្ញុំឃើញដែរប៉ុន្តែខ្ញុំឃើញប៉ុន្តែខ្ញុំហ៊ានថាខ្ញុំយ៉ាងទៅទេថាចង់ស្ដាប់ពីទេគុណមកវិញតើទេគុណអាចធ្វើឃើញជាយ៉ាងម៉េចដែរហើយខ្ញុំផ្ទៀងផ្ទាត់នឹងដេញធររបស់ខ្ញុំដែលធ្វើបានទេគុណតើវាត្រូវគ្នាមិនត្រូវវាសមគ្នាមិនសមគ្នាវាថាខុសខ្ញុំកណាកង្កែតែគាត់ណាបាទបាទ អឺយើងត្រូវដឹងនិព្វានវាជាសន្តិបត្តិហើយយើងចែកចិត្តចិត្តជាលោកិយៈទាំងអស់សំបីតែឈានចិត្តហ្នឹងក៏មិនអាចមាននិព្វានជាអារម្មណ៍ដែរនៅពេលណាដែលអារម្មណ៍ប្រកបជាព្រះនិព្វានគឺជាពេលដែលយើងសម្រេចជាអរិយបុគ្គលបានឃើញអញ្ចឹងណាតែវាអាច មានអ្វីមួយយ៉ាងដែលយើងសន្មត់ដោយផ្លូវចិត្តរបស់យើង ប៉ុន្តែនិព្វានហ្នឹងនិព្វានពិតប្រកបតើនិព្វានជាអារម្មណ៍អីជាលោកុត្តរអារម្មណ៍យល់ទេនិព្វាន ជាលោកុត្តរអារម្មណ៍ដូច្នេះចិត្តនៅក្នុងវិបស្សនាក៏អត់មានដែរអត់អាចឃើញនិព្វានទេវិបស្សនាធម្មតាហ្នឹងក៏អត់អាចមាននិព្វាន ជាអារម្មណ៍ដែរតែ នៅក្នុងហ្នឹងវាមានរឿងច្រើនទៀតមាន វិបស្សនូបកិលេសអីនៅនៅគៀកគៀកហ្នឹងដែលវានាំឲ្យយើងយល់ច្រឡំច្រើនអញ្ចឹងណា ឬគេឃើញភ្លើងឃើញពន្លឺឃើញស្អីស្អីទាំងអស់មិនមែនជានិព្វាននិព្វានអត់មានពណ៌និព្វានអត់មានសម្លេងអ្វីទាំងអស់ណែឃើញអញ្ចឹងក៏វាជារឿងឃើញធម្មតារបស់ចិត្តក្រោយពេលដែលវាស្ងប់ហ្នឹងតែក៏វាមិនមែនជានិព្វានដែរនិព្វាន គឺចាំបាច់ត្រូវទៅឆ្លងត្រកូលសិន ពីព្រោះវិធីមគ្គដែលកើតឡើង គឺត្រូវមានកោត្រភូញានកើតឡើង គោត្រភូនឹងវាត្រូវឆ្លងឆ្លងឆ្លងជាតិពីលោកយៈទៅលោកតរៈហើយពេលដែលឆ្លងឃើញនៅពៀននេះមិនដែលត្រឡប់ត្រឡប់វិញទេអត់ទេអញ្ចឹងណាណាហ្នឹងវាគឺវាជាជាជាវិថីចិត្តជាអំណាចចិត្តដែលយើងបានស្ងប់ហ្នឹងហ្នឹងហៅថាសមថៈពាក្យថាសមថៈហ្នឹងវាស្ងប់ឈឹងអញ្ចឹងវាអត់មានអីទាំងអស់ មកបៀតបៀនទេអានឹងអាចចាត់ទុកថាជា សុខវិហារធម៌សម្រាប់អ្នកបដិបត្តិធម៌ប៉ុន្តែនៅពេលកើតឡើង វាត្រូវមគ្គចិត្តនឹងកាត់ផ្ដាច់កិលេសអញ្ចឹងបើមគ្គចិត្តនឹងអត់តាន់កើតឡើងទេអ្វីដែលឃើញនឹងមិនមែននៅពេលទេអញ្ចឹងយល់ទេខ្ញុំកណ្ដាលទុំយល់មួយហ្នឹងនិគុណពីគុណបុត្រសវងថានិព្វាននៅពេលនៅពេលដែលយើងនេះហ្នឹងនៅពេលរស់ ត្រូវហើយនិព្វាននៅពេលរស់នឹងឯងមិនមែននិព្វាននៅពេលស្លាប់ទេព្រះសម្មាសម្ពុទ្ធឃើញព្រះនិព្វានគឺនៅពេលរស់និព្វានដែលជាអរិយសច្ចៈធម៌ណាជានិរោធអរិយសច្ចៈមិនមែនឃើញក្រោយស្លាប់ទេ គឺត្រូវឃើញនៅពេលរស់នេះឯងនឹងចឹងប៉ុន្តែយើងនឹងអាចដឹងថា តើវាជានិព្វាន ពិតប្រកបឬអត់យើងត្រូវមកសង្កេតមើលកិលេសវិញហ្នឹងហើយ បើកិលេសនៅមាននោះមិនមែនទេយល់ទេសង្ស័យក៏មែនហ្នឹងហើយហើយសង្ស័យវាជាវិជ្ជកិច្ចឆាហ្នឹងហើយហើយនៅពេលដែលឃើញច្បាស់និព្វានវិថីចិត្តយ៉ាងហោចត្រូវមាន3វិថីទី1គឺមគ្គទី2ផលទី3និព្វានបច្ចវេកណញ្ញាណណាគឺពិចារណាឃើញច្បាស់ដោយផលញ្ញាណហ្នឹងឃើញច្បាស់ថានេះជាមគ្គពិត នេះជាផលពិតនេះជានិព្វាន ពិតដោយខ្លួនឯងហៅថាបច្ចវេកណញ្ញាណហើយបើបុគ្គលនឹងបានស្ដាប់បានរៀនច្រើនទៀតត្រូវថែមពីរវិធ័យទៀតដឹងច្បាស់ថាកិលេសណាខ្លះដែលបានលះហើយកិលេសណា ខ្លះដែលមិនតាន់លះនឹងអញ្ចឹងអញ្ចឹងអរិយបុគ្គលខុសគ្នាពីចំណែកហ្នឹងខ្លះពិចារណាគ្រប់ 5វិធីដោយសារលោកបានស្ដាប់ច្រើនឆ្លៀសនៅក្នុងកិលេសបញ្ញត្តិហើយខ្លះទៀតលោកមិនស្គាល់ឈ្មោះកិលេសទេប៉ុន្តែពាល់ត្រូវរបៀបដូចយើងអត់ស្គាល់មុខមហូបទេប៉ុន្តែ វា បានបរិភោគរសជាតិប្រហែលគ្នាទេប៉ុន្តែម្នាក់បរិភោគដោយស្គាល់ម្នាក់បរិភោគដោយមិនស្គាល់មុខមហូបប៉ុណ្្នឹងឯងសម្រាប់រសជាតិដូចគ្នានឹងរសជាតិដូចគ្នារសជាតិអត់ខុសគ្នាទេ